សូមជូនមេទីសន្តានាព្រះធម៌សូមលោកលោកស្រី អ្នកនាងកញ្ញាអ្នកញោមពិតបរិស័ទទាំងអស់អនុមោទនីស្ដាប់នៅធម្មសាកិច្ឆាការសន្តានាព្រះធម៌ដូចតទៅ សូមអនុមោទនី thank you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 7កើតខែភក្តបុត្រឆ្នាំ ខាលចត្វាស័កពុទ្ធសករាជ2566ត្រូវនៅថ្ងៃទី2ខែកញ្ញាឆ្នាំ2022សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកចូលក្នុងកម្មវិធីនេតិសន្តានាប្រធរសូមលោកលោកស្រីនាងកញ្ញាយើងពុទ្ធបរិស័ទទាំងអស់អនុមោទនាស្ដាប់នៅធម្មសាកឆាគឺការសន្តានាប្រធរដែលមានការនិមន្តចូលរួមពីគុណចាស់ពីព្រះអង្គហើយនិងញោមវិបាសិកាម្នាក់ ជាអ្នកស្មូតចឹងសូមអញ្ជើញណាប្រិយមិត្តទាំងអស់មកជួបជាមួយនឹងវាគ្មិនជាធម្មវាគ្មិនរបស់យើងដូចតទៅកណាសូមថ្លែងគុំគុណចាស់ញាណសាដំណរនិមន្តគុំនៅក្នុងវត្តធម្ម សាមគ្គី ទីក្រុងស៊ីដនីដោយសេចក្តីគោរពជ្រះថ្លាហើយសូមថ្លែងថ្លែងគុំគុណចាស់ច័ន្ទជុតោនិមន្តគុំនៅក្នុងវត្តរស្មីរតនសាមគ្គីទីក្រុង Brisbane ដោយសេចក្តីគោរពជ្រះថ្លាហើយនឹងសូមអឺស្វាគមន៍ញោមឧបាសិកាមកពីខាងខេត្តតកែវ អ្នកស្មូតដោយសេចក្តីរាប់អានផងដែរហ្នឹងហើយការសន្ទនាពធប្រចាំថ្ងៃសុកតែងតែនាំយកនៅកិច្ចពិភាក្សាក្នុងប្រធានបទគឺបញ្ញកិរិយាវត្ថុប្រការទី4គឺអបជាយណៈធរអនុមុននឹងចូលទៅក្នុងកិច្ចពិភាក្សាឬក៏សន្ទនាពធសូមអញ្ជើញញោមបាសិកាង៉ែតមុំមកពីខាងទីក្រុងខេត្តតកែវអញ្ចឹងសូមអញ្ជើញញោមមេតាស្មូត អរតនីគុណចាស់សម្ដែងធម៌ទេសនា ដូចតទៅសូមអញ្ជើញញោមបាទព្រះសត្ធម្មជាស្គរជ័យព្រះវិន័យជារៀងធំ ព្រះសជាខ្សែរំព្រះអភិធម្មជាស្បែកដាំងអរិយសច្ចជាអនលូ សម្រាប់ទួងឲ្យលើច្បាស់សัตว์លោកងប់ងុយណាស់លើស្គាល់ដាក់ដល់ឡើងបាន បរិស័ទ4ចំពោដោយការឈោក្នុងជលថា ខ្លាំងផងមកតរិឆានរះនឹងរេ ដោយរាំងស្មៃព្រះធម៌ជាសរសើររៀងឡើងចេញចាំងរៀងស្អី បំភ្លឺលោកទាំងបីឲ្យយល់ផ្លូវឋានសុខថាសូមអនុមោទនីសាធុសាធុពីរោះណាស់នៅសំឡេងរនៀបដែក សំលេងឯកមកពីខាងខេត្តតកែវយ៉ាងពិរោះក៏លួចតែម្ដងខ្ញុំសូមអត្រេកអរអនុមោទនានៅការសន្ទនាធរក្នុងឱកាសនេះអញ្ចឹងសូមខ្ញុំកណាសូមបកគលទុនទីឲ្យគុណចាស់ចន្ទជុតតោនិមន្តមកពីខាងទីក្រុង Brisbane នៃរដ្ឋ Queensland នៃប្រទេសអូស្ត្រាលីនិមន្តមកសន្ទនាធរក្នុងប្រធានបទ អបជាយណៈធរគឺក្នុងបញ្ញកិរិយាវត្ថុទី4ចឹងខ្ញុំបណ្ដាសូមបកគលទុនទីអគុណចាស់សម្ដែងដូចតទៅណាសូមនិមន្តទៀតណាសាធុជាបឋមខ្ញុំប្រកាសណាសូមថ្វាយបង្គំព្រះរតនៈទាំង3ដោយសេចក្តីគោរពជ្រះថ្លាសូមថ្វាយបង្គំព្រះធរៈទាំងពីរព្រះអង្គសូមចាស់ ញាណសរណោគុណចាសវណ្ណបញ្ញានិងថ្វាយបង្គំប្រធារានុធិរៈគ្រប់ព្រះអង្គដែល មាន ប្រប្តីចូលស្ដាប់ព្រះធម៌តាមកាលាយសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទគ្រប់គ្នាដែលមាននៅសេចក្តីជ្រះថ្លាចូលស្ដាប់ព្រះធម៌តាម កាលាយហើយ ពិសេសគឺចម្រើនពរញោមបាសិកាអ្នកស្លូតង៉ែតមុំបាសិកាង៉ែតមុំហ្នឹងអ្នកលីមុំអ្នកលីបងបាសិកាអ្នកលីអេងបងបងប្អូនជីដូនមួយព្រះអង្គចឹងហ៎គ្នានឹងទីកទៅគ្នាបបបាត់ចឹងបានមុខមិនសូវដូចគ្នាដែរណាបងនេះទីក ត្រកូលដូចគ្នាតែមុខមិនដូចគ្នាអញ្ចឹងបងប្អូនចដូន មួយហ៎បងឋានាចាស់មួយចដូនមួយអឺហ្នឹងហើយបងអរគុណច្រើនបងបានចូលមកស្មោតរតនាប្រធោហើយរតនៈស្មោតពូកែពូកែខាងតកែបងហើយថ្ងៃនេះ ក៏ដូចជារាត្រីនេះអឺកើតនៅក្នុងថ្ងៃ7កើតខែភទ្របទឆ្នាំខាលចតុវាស័កពុទ្ធសករាជ2566ត្រូវនៅថ្ងៃថ្ងៃសុក្រណាទីថ្ងៃសុក្រទី2ខែកញ្ញា ឆ្នាំ2022 បន្តបន្តទៅខ្ញុំប្រកាសអាត្មាភាពសូមឱកាសអំពីប្រកាសអាគុណចាស់គ្រប់ព្រះអង្គដើម្បីបានសំដែងនៅប្រធមខាងដើមតកតងជាមួយនឹងអឺប្រធានបទរបស់យើង គឺបញ្ញកិរិយាវត្ថុប្រការទី4គឺអបច្ច័យណៈណាបនដែលសម្រេចដោយការគោរពអលំតូន ហើយតែជួបញោមអ្នកស្មោតហ្នឹងនិយាយតិចទៅអានិយាយតិចតាមពិតអឺខ្មែរអត់ចេះស្មោតទេបាទអត់ចេះស្មោតទេប៉ុន្តែជួយចិត្តស្ដាប់ស្មោតជួយចិត្តស្ដាប់ស្មោតហើយអឺរៀនរាល់រាត្រីបាទមួយខែ30ថ្ងៃហ្នឹងគឺថាឲ្យតែពេលចូលសិនដល់បើកស្មោតស្ដាប់ហើយ មានសពតខ្ញុំបាតិកាអ្នករីអេងបាតិកាលីមុំហើយនឹងបងប្រុសសំណាងហើយនឹងសពតមុនមុនដូចជាអាចារ្យអងអីហ្នឹងណាផលិតពុនអីគឺចូលចិត្តស្ដាប់ស្មូតបងឲ្យតែមុនតែពេលចូលសាំងចូលទៅពេលចូលសាំងដែរស្ដាប់ហើយបងទម្លាប់ទម្លាប់តាំងដល់ស្រុកខ្មែររហូតដល់លោកអូស្ត្រាលី បាទពេលចូលសិស្សបើមិនដាក់ស្មុតដូចជាខ្វះអីដូចខ្វះអីអញ្ចឹងដូចខ្វះអីមួយយ៉ាងដូចអត់មានអ្នកបំពេអញ្ចឹងណាហ្នឹងហើយអញ្ចឹងចូលចិត្តស្ដាប់បទអឺថាបទសង្វេគសង្វេគអញ្ចឹងទៅណាហ្នឹងហើយបទសង្វេគសង្វេគអញ្ចឹងល្អបាទពេលខ្លះក៏ស្ដាប់អឺវេសន្តអញ្ចឹងទៅហ្នឹងហើយអឺ សេលយកពីអឺដិតលត់យកពីសាសនា5000មកទៅដាក់ស្ដាប់ទៅរឿងស្វេសំដៅអីខ្លះចឹងតែអឺល្អដែរខ្ញុំបានស្មោតច្រើនក៏សំលេងនៅជាប់រហូតព្រោះសម័យនេះសំលេងញោមហ្នឹងគឺនៅ នៅអស់ការជាវែងណាទោះបីថាអនាគតទៅ មិនមែនប្រមាទទេណាបើចង់និយាយថាបើអនាគតវែងឆ្ងាយទៅបាត់រូបកាយពីលោកនេះក៏ដោយប៉ុន្តែសំឡេងវានៅរហូតចឹងទៅសំឡេងវានៅក្នុង YouTube នៅក្នុង page នៅក្នុង Facebook រហូតចឹងទៅបងហើយអ្នកដែលគេពូកែកាត់តបង្ហោះចូលទៅក្នុង YouTube អីហ្នឹងគេធ្វើជាវីដេអូអីច្រើនមែនតើបងសំឡេងរបស់ខ្ញុំអ្នកស្មោទាំងអស់គ្នាដែរបង តាមពិតទៅញោមអ្នកស្មូតនោះមិនចេះ កាត់តវីដេអូមិនចេះបង្ហោះអីទេតែអ្នកដែលគេអ្នកបកកែហ្នឹងគេយកសំឡេងហ្នឹងទៅបង្ហោះយកស្អីហ្នឹងទៅគេកាត់តអីឃើញក្នុង YouTube ច្រើនមែនតើបងច្រើនមែនតើហ្នឹងល្អដែរបងតែញោមបានពីការ net លេខអីកាលស្មូតដំបូងដូចជាប់លេខ1ឆ្នាំណាបងអឺដូចឆ្នាំ តាំងឆ្នាំ1909ណាហើយជាប់លេខ1ហ្នឹងអំពេញ2000 2013បងអង2003ឡា2003ណា2003ប្រឡងនៅពុទ្ធសាសនាបិទកណាណា2003ព្រះអង្គចុះខ្ញុំខ្ញុំលីមុំជាប់ឆ្នាំណា កណាប្រឡងមួយគ្នាហ្នឹងកណាកាលហ្នឹងកណាញាក់ញ័រកណា ជាប់លេខ3កាលមួយគ្នាហ្នឹងហ្មងចឹងអញអញយោមិនតំជាប់ហ្នឹងបងកណាភ័យអតតកតតសូមកើតហ្នឹងញីលញ័លញីលញ័លទាំងអស់ហើយគេយកឲ្យជាប់ហើយកាលហ្នឹងខលបងអីមកប្រឡងអត់ជាប់ផងអូខលបាត់ដបងមកអត់ជាប់ផងហ្នឹងជាប់កណេតលេខអេហើយលេខ3ប្រុសឯណាលេខ3ដែរប្រុសមានលេខ 2 1ហើយកាលហ្នឹងផងលេខ3 1ហើយត្រីហ្នឹងហើយតោះថ្ងៃគេមានប្រឡងសាប់គ្រប់មានប្រឡងចម្រៀងប្រឡងស្មូតប្រឡងកំណាបប្រឡងអឺស្អីណាផ្សេងផ្សេងច្រើនណាអញ្ចឹងក៏មួយយ៉ាងដែរដើម្បីលើកទឹកចិត្តដល់អ្នករៀនណាលើកទឹកចិត្តដល់អ្នករៀនអឺ ហើយសប្ថ្ងៃបើយើងនិយាយពី ប្រទេសកម្ពុជាគឺនិយមណានិយមរឿងស្មូតហ្នឹងនិយមមែនតើណាបាទនិយមអឺឥឡូវដោយច្រើនគេមិនសូវចាក់កាសែតទេឥឡូវនេះគេមិនសូវចាក់កាសែតទេមានប៉ុនទៀនអីប៉ុនសពប៉ុនវិច័យ4ប៉ុនរំតិជួនហើយនឹងប៉ុននានាអីគេច្រើនតែអញ្ជើញតារាស្មូតទៅស្មូតផ្ទាល់ផ្ទាល់អញ្ចឹងណាគេមិនសូវចាក់កាសែតដែរបង ហ្នឹងហើយក៏សូមអនុមោទនានៅ ចំណេះចេះដឹងនឹងការព្យាយាមរបស់ញាតិញោមទាំងអស់គ្នាផងដែរបងយើងសូត្រចាំទៅក៏បាន ជាប្រយោជន៍ដល់អ្នកស្ដាប់ហើយជាពិសេសគឺក្មេងៗក្មេងៗពេលដែលស្ដាប់បទស្មូតតកតងជាមួយគុណមេដាបេដាអីចឹងទៅក៏ភ្ញាក់ កំណត់ក៏កំណត់គិតឃើញដល់គុណម៉ែឲ្យអញ្ចឹងដែរបងណាតែបើថាបាត់សំវេសំវេកំសត់កំសត់អីបានចាស់ចាស់ទេបងបានចាស់ចាស់បងតែបើក្មេងក្មេងជួយចិត្តស្ដាប់រឿងបត់ដឹងគុណនឹងអីចឹងទៅណាត្រង់ថាពេលដែលស្មូតច្រើនពេកចឹងទៅកន្លែងខ្លះពេលស្មូតច្រើនពេកបែកកម្មដ្ឋាន បែកកម្មដ្ឋានពេលស្មត់ច្រើនពេកបែកកម្មដ្ឋានដែរគឺអឺពេលខ្លះស្មូតអរតនីលោកទេសនា មិនស្មូតបទអរតនីទេសនាទៅស្មូតបទផ្សេងអញ្ចឹងទៅហ្នឹងក៏មានអញ្ចឹងដែរដល់ពេលច្រើនពេកអញ្ចឹងទៅបបោរហៀតាមពិតពេលយើងរតនីលោកទេសនា យើងស្មូតបទអរតនីណាមួយក៏ដោយឲ្យតែត្រូវនៃត្រូវនៃនៃការនិមន្តលោកទេសនាហ្នឹង ចឹងតទៅខ្ញុំនៅថ្មនឹងនិយាយតកតងជាមួយនឹងប្រធានបទបន្តគឺអបច្ច័យលៈការគោរពហើយថ្ងៃមុនបានលើកយកអំពីការគោរពរបស់ពិខុសង្ឃដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងអំពីអឺ អវន្តយបុគ្គលបុគ្គលដែលមិនគួរគោរពហើយនឹងវន្តយបុគ្គលបុគ្គលដែលគួរគោរពណាអវន្តយបុគ្គលព្រះអង្គទ្រង់សម្ដែងដល់ទៅ10ពូឯណោះដែល ជាបុគ្គលមិនគួរគោរពក្នុងគម្ពីរព្រះវិន័យ3ដកគម្ពីរចលវៈ3ដកភាគ10ណា3ដកភាគ10ពពោ314ហ្នឹងណា និយាយអំពីអវន្តយបុគ្គល ដែលបុគ្គលដែលមកគួរគោរពគឺនិយាយអំពីអ្នកបួសអ្នកបួសមានភិក្ខុដែលឧបសម្បទាមុនមិនត្រូវសំពះភិក្ខុដែលបានឧបសម្បទាក្រោយទេនឹងទីមួយហ្នឹងយើងនិយាយអំពីភិក្ខុដែលបានឧបសម្បទាមុនហ្នឹងមិនត្រូវទេ 6ដែលត្រូវ ដែល បានឧបសម្ភារក្រោយទេហើយទី2ភិក្ខុមិនត្រូវសំពះអនុបសម្បាន ណាទី3មិនត្រូវសំពះភិក្ខុចាស់ដែល មានវាសាផ្សេងគ្នា ជាអធម្មវេទីហើយទី4មិនត្រូវសំពះមេតុក្រៀម5មិនត្រូវសំពះមនុស្សខ្ទើយទី6មិនត្រូវសំពះភិក្ខុ ដែលកំពុងនៅបរិវត្តទី7មកត្រូវសំពះភិក្ខុដែលគួទាញមកកាន់មូលាបត្រហើយទី8មិនត្រូវសំពះភិក្ខុដែលគួរដល់មេណាត់ទី9មិនត្រូវសំពះភិក្ខុដែលកំពុងប្រព្រឹត្តមេណាត់ទី10មិនត្រូវសំពះភិក្ខុដែលគួរដល់អភិនកម្មនេះគឺនិយាយអំពីអវន្តយបុគ្គលដែលភិក្ខុមិនត្រូវសំពះហ្នឹងហើយ ចឹងយើងនិយាយតាកតងទៅជាមួយនឹងចំណុចនេះដែលខ្ញុំអាត្មាបានលើកពីថ្ងៃមុនមកថាអឺសម្រាប់ការសម្ភាសនិងការថ្វាយបង្គំគ្នានឹងគ្នាទៅវិញទៅមកនេះមានកូនចាស់ញាតិញោមខ្លះក៏ឆ្ងល់ដែរថាបើលោកមិនដែលស្គាល់គ្នាពីមុនមកផងមិនដឹងថាអង្គណាបុមុនអង្គណាបុប្រត់ផងហើយសម្ភាសគ្នាយ៉ាងម៉េចកើតតាមពិតរឿងរឿងព្រះវិន័យគឺស្រួលតែរឿងព្រះវិន័យគឺស្រួលណាស់ ណាពិខុដែលជួបគ្នាដំបូងគឺប្រពន្ធព្រះអង្គឲ្យសួរភាសាព្រះអង្គឲ្យសួរភាសាណាសួរភាសាអង្គណាបួសមុនអង្គណាបួសក្រោយអញ្ចឹងពិខុដែលបួសក្រោយក៏ថ្វាយបង្គំអ្នកបួសមុនអញ្ចឹងទៅណាពិខុដែលបួសមុនមិនត្រូវថ្វាយបង្គំអ្នកបួសក្រោយទេណាហើយអឺខ្ញុំនៅលើពីចៅអាវាសមកឯមុនអញ្ចឹងណាក៏មានវត្តបដិបត្តិសម្រាប់អ្នកបួស មានពេលដែលជួបគ្នាគឺថាត្រូវសួរគ្នាចៅអាវាសអ្នកដែលជាម្ចាស់វត្តពេលដែលអកន្តកៈនិមន្តមកដល់ក៏ត្រូវសួរគ្នាដែរណាមិនថាអូចៅអាវាសត្រូវតែអោយអកន្តកៈវិខថ្វាយបង្គំទៅបីអកន្តកៈវិខនឹងអាចបួសយូរប៉ុណ្ណាក៏ដោយគឺមិនចឹងទេគឺលោកអោយសួរគ្នាអង្គណាបើសិនជាសួរទៅចៅអាវាសបួសមុនអកន្តកៈវិខបួសក្រោយ អកតកៈវិខតថ្វាយបង្គំហើយបើអកតកៈនឹងឯងបួសមុនចៅបាសតថ្វាយបង្គំវិញហ្នឹងគឺច្បាប់ក្នុងសាសនា គឺអញ្ចឹងតែកូនរបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គឲ្យគោរពគ្នាតាមភាសាមិនមែនឲ្យគោរពគ្នាតាមត្រកូល មិនអោយមិនមែនអោយគោរពគ្នាទៅតាមឋានៈបនស័កអីតំណែងអីហ្នឹងឯងគឺគោរពទៅតាមវសា តែរកតាវសាតែយើងវាទៅ ជាទម្លាប់ណាតែណាទៅជាទម្លាប់ត្រង់ថាអឺឲ្យទៅជួបគ្នាគួសំរហូតលើតែសំពះណាថ្វាយអង្គមយន្តអីពិខុបួសថ្មីទៅជាពិខុបួសចាស់នឹងបួសយូរនឹងថ្វាយអង្គមក៏មានដែរដោយសារតែអត់សួរគ្នាហ្នឹងឯងអត់សួរគ្នាទេ ណាអញ្ចឹងបានខ្ញុំណាត់ថ្មលើពីរឿងមន្ត្រីសង្ឃអីថ្ងៃមុនមកហ្នឹងណាឬក៏អង្គខ្លះគ្រូចេះទេសនាអីចឹងចឹងចេះបង្រៀនចេះទេសនាអីចឹងសំបីតែមានភ្នោះបួសជាវិខុសមួយភាសាពីរភាសាក៏ដោយដែរពេលដែលទៅទេសនានៅ តាមវត្តតាមវាយអីចឹងនៅមានវិខុសពធរៈច្រើនអង្គណាមកឃើញលោកចេះដឹងចឹងទៅក៏មកថ្វាយបង្គំហើយខ្លួនឯងជាអ្នក ទេសនាហ្នឹងអត់អត់មានហាមឃាត់គេទេត្រេកអស់ជាមួយគេថ្វាយអង្គមគិតថាគេគោរពអញអីចឹងទៅតាមពិតมันគួរទេតែมันគួរទេវិខោបដែលបោះអឺភាសាច្រើនជាងហ្នឹងទោះបីថា មានឋានៈជាអ្វីក៏ដោយมันត្រូវថ្វាយបង្គំវិខោបដែលបោះថ្មីឬក៏បោះក្រោយទេណាមិនត្រូវថ្វាយបង្គំទេអាហ្នឹងវាអត់ត្រូវណាតែវាអត់ត្រូវហើយអឺសប្តាហ៍ថ្ងៃសម្បូររឿងចឹង សម្បូរត្រង់ថាវិខោបួសថ្មីថ្មីលោកមានឋានៈជាវិន័យធោជាគឺថាឋានៈដល់ក្នុងតំណែងសាលាគុណឬក៏សាលាអនុគុណតំណែងអ្វីមួយណាមិនថាជាមេគុណមិនថាជាបលិតគុណមិនថាជាវិន័យធោគុណមិនថា ជាសមុគុណណាមិនថាជា ធម្មធោគុណឬក៏សាលាអនុគុណណានៅខេត្តខ្លះគឺក្មេងៗណាមេគុណក្មេងៗ ហើយអនុគុណអីក្មេងក្មេងរហូតដល់យើងមើលប្រឡាត់គុណខ្លះក្មេងវិន័យធោគុណខ្លះក្មេងបួសអឺអង្គខ្លះមិនទាន់ដល់10ភាសាប៉ុណ្ណាហើយដល់ពេលមានតំណែងអញ្ចឹងទៅពេលដែលចុះទៅ តាមវត្តផ្សេងផ្សេងឬក៏មានកម្មវិធីប្រជុំអីហ្នឹងទៅជា មានពិខុចាស់ចាស់ដែលបួសយូរយូរហើយមកថ្វាយបង្គំដែលបួសធំក្រោយហ្នឹងទៅអាហ្នឹងគឺអត់ត្រូវទេហើយលោកដែលមកថ្វាយបង្គំគេហ្នឹងក៏មិន គួរដែរគួរតែសួរគេ មានតំណែងបណ្ណាក៏ដោយក៏សូគេតែដេគុណបួសប្រមាណភាសាហើយបើថាបួសក្រោយទៅមិនគួរថ្វាយបង្គំទេណាបណ្ដាខ្ញុំណាថ្វាលើកមកខ្លីទេតកតងជាមួយនឹងអវន្តយបុគ្គលបុគ្គលឲ្យមកគួរគោរពគួរថ្វាយបង្គំហ្នឹងដែលមាន10ពួកហ្នឹងមានពិខុបួសមុនមិនគួរមិនត្រូវថ្វាយបង្គំពិខុបួសក្រោយជាដើមហើយបុគ្គលដែល គូថ្វាយអង្គមគឺព្រះអង្គទ្រង់សម្ដែងមានតែ3ពួកទេមានតែ3ពួកទេ ទី1គឺនិយាយអំពីភិក្ខុដែលបួសមុនណាគេថាភិក្ខុដែលបួសក្រោយត្រូវថ្វាយអង្គមហើយណាភិក្ខុដែលបានឧបសម្បទាមុនហ្នឹងណាគឺត្រូវតែភិក្ខុដែលបួសក្រោយឬក៏ឧបសម្បទាក្រោយត្រូវថ្វាយអង្គមភិក្ខុដែលបានឧបសម្បទាមុន ហើយទី2តកតងទៅជាមួយនឹងវិខុដែលចាស់មានភាសាស្មើគ្នាក៏ដោយក៏វិខុក្មេងត្រូវតែថ្វាយបង្គំដែរគេថាគោរពភាសាគោរពវ័យអីចឹងទៅហើយទី3ហ្នឹងគឺព្រះសម្មាសម្ពុទ្ធព្រះអង្គជាបុគ្គលដែលមនុស្សទេវតាព្រមថ្វាយបង្គំទូទៅហើយហ្នឹងយើងលេងនិយាយហើយណានិយាយហើយនេះ ដែលមាន សម្ដែងនៅក្នុងគម្ពីរចលវៈព្រះវិន័យភាគ10ណាទំព័រ314 315ហ្នឹងទៅអញ្ចឹងថយមកវិញមកថាអបច្ច័យណៈការគោរពអនលំតូននេះគឺយើងគិតទៅតាមអឺបបិជិតហើយនឹងក្រហោះណាគិតតាមបបិជិតនិងក្រហោះមានន័យថាបបិជិតគោរពគ្នាទៅតាមភាសា សម្រាប់ភិក្ខុតែសាមណេរអាហ្នឹងគឺយើងត្រូវតែគោរពភិក្ខុហើយនឹងគោរពសាមណេរផងគ្នាទៅតាមអឺហេតុផលដែលគួរគោរពចឹងទៅតែសម្រាប់ភិក្ខុសាមណេរគឺថាត្រូវតែគោរពភិក្ខុហើយទោះបីតែបុសចាស់បុសក្មេងក៏ដោយណាប្រសាមណេរគឺអត់មានរបភាសាទេនៅបើយើងនិយាយតាមវិន័យណាអត់មានរបភាសាថាមានភាសាប្រមាណអីត្រូវគោរពអឺ ត្រូវអីគឺអត់មាននិយាយទេប៉ុន្តែអាចគោរពគ្នាទៅវិញទៅមកតាមហ្នឹងទៅណាតែបើថាពិខុហ្នឹងគឺត្រូវតែគិតទៅតាមភាសាអញ្ចឹងទៅភាសាភ្នោះហ្នឹងណាហើយនិយាយអំពីពាក្យថានុបសម្បានគឺមានន័យថាមិនមែនជាពិខុណាសាមណេរក៏ដោយ ក្រហោះណាមួយក៏ដោយ គឺចាត់ជាអនុសម្បានទាំងអស់អញ្ចឹង ពិខុមិនត្រូវថ្វាយបង្គំអរូបសំបានទេទោះបីជាអ្នកនឹងជា ក្រហោះនឹងឯងជាមេដាជាបៃតាក៏ដោយក្រហោះជាគ្រូអាចារ្យក៏ដោយក្រហោះនៅឯងមានគុណមកលើគ្រប់បណ្ណាក៏ដោយក៏មិនគួរថ្វាយបង្គំដែរហើយមានឃើញរូបភាពខ្លះដែលគេបង្ហោះតាម Facebook តាមអីចឹងទៅឃើញបបិចិត្តថ្វាយបង្គំម្ដាយអី មានគេសរសើរគេអីថាលោកបួសដឹងគុណម្ដាយអីជាម្ដាយជាបុគ្គលដែលគួរថ្វាយបង្គំយ៉ាងហើយមិនមានទោសមានអីទេតាមគិតមិនមិនមែនអញ្ចឹងទេម្ដាយមានគុណព្រះពុទ្ធព្រះអង្គទ្រង់អនុញ្ញាតឲ្យភិក្ខុចិញ្ចឹមមេត្តាបិតាបានបំរើមេត្តាបិតាបានប៉ុន្តែមិនមិនបានអនុញ្ញាតឲ្យថ្វាយបង្គំនោះទេមិនបានអនុញ្ញាតឲ្យថ្វាយបង្គំនោះទេអញ្ចឹងការថ្វាយបង្គំ មេត្តាបៃតាក៏ចាត់ជាអនុសម្បត្តិមួយដែរបើយើងនិយាយពីតោគឺវិខោលោកត្រូវតោខ្លួនឯងទោះបីថាគេមើលទៅឃើញបសំគេសរសើរគេថាលោកដឹងគុណទំបីតែម្ដាយឪពុកខ្លួនឯងក៏ហ៊ានថ្វាយអង្គមដែរអាហ្នឹងគេសរសើរមែនប៉ុន្តែយើងគិតតាមច្បាប់របស់ភិក្ខុអាហ្នឹងគឺអត់គួរទេអត់គួរថ្វាយអង្គមអនុសម្បត្តិទេចា៎ ណាហើយសាមណេរក៏មិន គួរថ្វាយបង្គំក្រហោះដូចគ្នាដែរទោះបីជាក្រហោះជាបិតាជាបិតាក៏ដោយព្រោះអីវាខុសភេទគ្នាត្រង់ថា សាមសាមណេរក៏ដោយក៏ជាឧត្តមភេទដែរហើយក្រហោះជាហីនភេទអញ្ចឹងហីនភេទគឺត្រូវតែគោរពឧត្តមភេទណាទោះបីជាស្ដេចជាសទ្ធិជាអីក៏ដោយក៏ត្រូវតែគោរពឧត្តមភេទ ណាគឺគ្រប់អ្នកបួសបើយើងឃើញព្រះជាសម័យពុទ្ធអញ្ចឹងណាតែបើនិយាយពីការគោរពនឹងគោរពមែនទែនទៅគោរពនឹងបើយើងនិយាយពីសម័យបច្ចុប្បន្ននេះគឺអត់មានប្រទេសណាដែលធ្វើដូចទេអត់មានប្រទេសណាដែលធ្វើដូចពីពីសម័យនោះទេតែបើយើងនិយាយពីការគោរពពីមនុស្សពីមុនហ្នឹងគឺអស់ចាក្រៃលែងណាណាដូច វត្តចេតពុនក្តីវត្តពពារាមក្តីវត្តអតីអតីក្តីនៅនឹងខ្លងទ្វារវត្តហ្នឹងតែនៅនឹងខ្លងទ្វារវត្តនៅខាងក្រៅខ្លងទ្វារហ្នឹងណាគឺមានកន្លែងធ្វើសម្រាប់អឺព្រះជាដោះនៅអភិរណៈទុកទាំងអស់មិនថា ដណ្ដប់ជើងស្បែកជើងមិនថាគ្រឿងអភិរណៈមិនថាគ្រឿងសត្រាវុធណាណាដែលពូពលសេនាអីទៅជាមួយពួកបរិវារទៅជាមួយគឺត្រូវទុកនៅខាងក្រៅផ្លង់ទ្វារវត្តទាំងអស់ដែលនៅ មានកន្លែងគេធ្វើសម្រាប់រក្សាទុកណាមានសាលាគេធ្វើសម្រាប់រក្សាទុកអីចឹងណាទៅហើយព្រះជាចុះដើរស្មើជើងទៅចុះយាងស្មើជើងទៅ ចូលវត្តហ្នឹងដើម្បីថ្វាយបង្គំព្រះសម្មាសម្ពុទ្ធថ្វាយបង្គំព្រះភិក្ខុសង្ឃអីចឹងទៅ អញ្ចឹងយើងគឺយើងគិតពិចារណាមើលពីការគោរពសម័យដែលព្រះអង្គគង់ប្រជជននៅគឺថាអស្ចារ្យណាស់អបច្ច័យណៈហ្នឹងសំបីតែគ្រឿងអភិរណៈផ្សេងផ្សេងក៏មិនហ៊ានពាក្យចូលទៅដែរណាដឹងយើងលើកមកឲ្យឃើញថាការគោរពបុគ្គលដែលគួរគោរពណាគឺព្រះសម្មាសម្ពុទ្ធដែលគួរដល់មនុស្សទេវតាព្រមគោរពទូទៅទាំងអស់ទាំងអស់ ហើយព្រះភិក្ខុសង្ឃក៏ដូចគ្នាដែរជាអឺបុគ្គលដែលគួរដល់ការគោរពរបស់មនុស្សទេវតាមានព្រមទាំងអស់ដូចគ្នាដែរណានឹងយើងនិយាយអំពីបុគ្គលដែលគួរគោរពសាធារណៈទូទៅហ្នឹងតែបើយើងនិយាយពីក្រហោះណាក្រហោះដែលគួរគោរពអាហ្នឹង គឺយើងគិតទៅតាមគិតទៅតាម គុណវុទ្ធិវិយវុទ្ធិគឺទៅតាមជាតិវុទ្ធិអីចឹងទៅណាដូចជាជាតិវុទ្ធិអីចឹងទៅ អ្នកធំខ្សាត់អីចឹងណាទៅដល់ទីណាកន្លែងណាក៏គួរដល់ការគោរពរបស់ប្រជារាស្ត្រដែរប្រជារាស្ត្រត្រូវតែគោរពហើយព្រោះជាស្ដេចផែនដីបើយើងនិយាយតាមធម៌ព្រះសម្មាសម្ពុទ្ធនោះព្រះអង្គទ្រង់សម្ដែងតើថា ប្រជានេះជាពុបការីជនរបស់ប្រជាពលរដ្ឋណាជាពុបការីជនរបស់ប្រជាពលរដ្ឋហ្នឹងហើយហើយខ្សត្រក្នុងសម័យពុទ្ធកាលក៏ដោយខ្សត្រក្នុងសម័យបច្ចុប្បន្នកាលក៏ដោយគឺមានជាតិមានត្រកូលមានជាតិមានត្រកូលខ្ពងខ្ពស់អញ្ចឹងគួរដល់ការគោរពរបស់ប្រជារាស្ត្រហើយណាហើយមួយទៀតតកតងជាមួយនឹងវិយវធិអីចឹងណាវ័យ និយាយពីក្រហោះហ្នឹងគឺថាអ្នកមានវ័យច្រើនអ្នកមានវ័យតិចគួរតែគោរពអ្នកមានវ័យច្រើនហ្នឹងមានអាយុច្រើនជាងខ្លួនអីចឹងគឺថាត្រូវតែគោរពត្រូវតែធ្វើអញ្ញលកម្មអីសមាជកម្មអីចឹងទៅហើយគុណអវុធិនោះអ្នកចម្រើនដោយគុណមាន សីលគុណជាដើមហ្នឹងក៏គួរដល់ការគោរពដូចគ្នាណា គោលការណ៍គ្រប់ដូចគ្នាដែរជាក្រហមដូចគ្នាក៏ដោយប៉ុន្តែអ្នកដែលមានគុណធម៌មាន សីលគុណសមាធិគុណបញ្ញាគុណអីខ្ពង់ខ្ពស់ជាងខ្លួនពេលខ្លះយើងមើលសំបីតែមានវ័យក្មេងជាងខ្លួនក៏ដោយក៏ប៉ុន្តែគេមានគុណធម៌ខ្ពង់ខ្ពស់ជាងខ្លួនក៏គួរដល់ការគោរពដូចគ្នាដែរឃើញទេអានេះយើងអត់គិតពីរឿងវ័យទេយើងគិតថាអ្នកមាននៅវ័យចាស់ឬក៏មានអាយុច្រើនប៉ុន្តែមិនមានគុណធម៌ ពេលថាមិនមែនគុណធម៌មានន័យថាក្រហោះណាគាត់មានអាយុច្រើនទេប៉ុន្តែគាត់មិនទាន់បានរក្សាសិល5មិនទាន់បានរក្សាសិល8អីទេ ប៉ុន្តែអ្នកមានគុណធម៌ជាក្មេងគេរក្សាសិលជាប់លាប់អីជា អ្នករក្សាសិល8ឬក៏រហូតដល់មានខ្លះបួសជាដូនជីតាជីទេក៏មានដែរអាហ្នឹងគឺគួរដល់ការគោរពដែរដោយសារតែមានគុណធម៌គឺគោរពគុណធម៌មិនមែនគោរពអ្វីទេហ្នឹងគឺបែងចែកទៅតាម ប្រភេទអញ្ចឹងទៅទៅណាអញ្ចឹងរួមជាសេចក្តីមកថាអបច្ច័យណៈការគោរពដោយមហាកុសលទៅសម្រេចទៅជាបុណ្យពិតប្រកបទៅការគោរពឯណាដែលមិនមែនជាការគោរពដោយមហាកុសល គឺមិនហៅថាបុណ្យទេព្រោះការគោរពមានការគោរពពិតប្រកប វាមានការគ្រប់នៃការសំដែងការសំដែងការសំដែងហ្នឹងគឺនិយាយពីការគោរពគ្រាន់តែថាធ្វើដើម្បីឲ្យគេមើលឃើញតែខ្លួនឯងគោរពខ្លាចអាចញាអីបើមិនលើកដៃសំពះបើមិនស្វែងអង្គមខ្លាចលោគេដាក់អាចញាអីគេថាមើលងាយមើលអីហ្នឹងទៅអាហ្នឹង គឺមិនមែនគោរពដោយមហាកុសលទេ ពេលខ្លះដូចជាគោរពស្ដេចអី ណាមិនពេញចិត្តទេក៏ប៉ុន្តែក្របទៅបើមិនធ្វើតាមគេនេះខ្លាចលោគេមើលមកមិនសមហើយគេអាចតេះគេគេអីចឹងទៅក៏ចេះតែក្របទៅព្រោះអាការក្របនោះមិនមែនគាត់ទៅបានបនណាហ្នឹងហើយការក្របមិនមែនគាត់ទៅបានបនទេដូចជាគោរពអ្នកធំអីចឹងពេលខ្លះមិនមិនមិនត្រូវមិនមិនចង់គោរពទេក៏ប៉ុន្តែបើមិនមិនធ្វើខ្លាចគេតេះឌីលចេះតែធ្វើតាមគេទៅតែមួយចិត្តហ្នឹងគឺមិនសុបាយ ហ្នឹងវាមានការគោរពរបៀបអញ្ចឹងណាគោរពរបៀបភ័យខ្លាចអីចឹងគឺមិនហៅថាអបច្ច័យណៈដែលជាបនទេជាបញ្ញកិរិយាវត្ថុទេបញ្ញកិរិយាវត្ថុដែលសម្រេចទៅ ជាអបច្ច័យណៈហ្នឹងគឺថាគោរពដោយមហាកុសលពិតពិតតែម្ដងណាគោរពដោយសេចក្តីជ្រះថ្លាប្រកបដោយ សមមនោះក្តីគាត់ឲ្យពេខាក្តីមានបញ្ញាក្តីមិនមានបញ្ញាក្តីឲ្យតែថាគោរពដោយចិត្តជ្រះថ្លាហ្នឹងគឺប្រតិទៅជាអបជាយនៈវយៈបុណ្យហ្នឹងគឺខ្ញុំប្រកាសណានិយាយខាងដើមប៉ុណ្ណឹងទុកពេលវេលាសម្រាប់សន្ទនាដែរណាសូមបញ្ចប់ប៉ុណ្ណឹងណាសូមអនុមោទនាអត់លើទេអត់លើទេ ហើយថ្ងៃនេះយើងត្រូវសន្ទនាអញ្ចឹងយើងកាត់កាត់តិចទៅដើម្បីយើងសន្ទនាឥឡូវគុណចាស់ផ្ដើមបន្តតិចដីតិចទៅដល់បន្ថែមតិចដីទៅដើម្បីយើងសន្ទនាគុណចាស់យ៉ាងស័ក្តិណោណាខ្ញុំអរគុណខ្ញុំមកសិកាចំពោះគុណនៃរតនត្រ័យដោយសេចក្តីគ្រប់ដោយសេចក្តីចេះបានមកសិកាចំពោះក្រៅចាស់សវណ្ណបញ្ញារបស់ចាស់ចានិយោតោដោយសេចក្តីគ្រប់កលក្រៃនិង មស្ការចំពោះព្រះសង្ឃគ្រប់ព្រះអង្គដែលសេចក្តីគ្រប់បាល់ក្រែងនិងចម្រើនពរដល់ញាតិញោមពុទ្ធបរិស័ទដែលជើញចូលស្ដាប់ជាប្រចាំរាល់ថ្ងៃតបវិការសន្តានេពធោតកតងទៅ ក្នុងរឿងអបជាយណៈការគោរពតែសម្រាប់ជាបុណ្យព្រោះអបជាយណៈនេះគឺព្រះសម្មាសម្ពុទ្ធ ណាព្រះអង្គទ្រង់សរសើរដោយខាងព្រះចន្ទជោតោលើកឡើង នៅ ក្នុងវិន័យបៃដកដោយក្នុងសម័យដែលព្រះអង្គធរមាននៅ មានឯពិខុនឹងក៏មិនមានការគោរពគ្នាដោយសម្គាល់ទៅលើចំណេះដឹងឬក៏សម្គាល់ទៅលើ ត្រកូលអីចឹងពេលដែលយកមកបួសចឹងក៏ព្រះអង្គលើកឡើងតកតងនៃការគោរពហើយនឹងការមិនគោរពចឹងបានព្រះអង្គលើកពីសត្វ3ចម្ពោះ3សត្វ3ទី1គឺសត្វតទីហើយទី2គឺសត្វស្វាហើយនិងទី3សត្វដំរីនៅក្នុងហេមហេមវន្តប្រទេសហ្នឹង សត្វ3ហ្នឹងពីដើមឡើយអត់តន់មាន ការគោរពគ្នាទេអញ្ចឹងក៏សត្វទាំង3ហ្នឹងគេត្រេះរិះតែយើង ត្រូវគោរពគ្នាដោយសុភាពយ៉ាងណាអញ្ចឹងយើង ត្រូវរកពិខុអឬបុគ្គលណា ដែលមានវ័យចាស់អាហ្នឹងវាយៈពុទ្ធិថាចម្រើនទៅដោយវ័យ ចឹងទៅក៏សัตว์ទាំងអស់ហ្នឹងមានការត្រេះរិះចឹងទៅក៏សាកសួរគ្នាសាកសួរគ្នាពីព្រោះនៅក្នុងហេមវណ្ដប្រទេសហ្នឹងមាន ដើមជ្រៃមួយធំហើយសัตว์ទាំងអស់ហ្នឹងវាអាស្រ័យនៅហ្នឹងចឹងទៅក៏សัตว์ទទានិងសัตว์ស្វាក៏លើកសំណួរសួរដល់សัตว์ដំរីអឺ ដែលមានអាយុតែកាលមុនហ្នឹងដែលអ្នករលឹកឃើញថាកាលពីមុនហ្នឹង ដើមជ្រៃហ្នឹងវាមានសភាពយ៉ាងម៉េចអញ្ចឹងបានតម្រៃហ្នឹងក៏លើកឡើងថាពីមុន ដែលខ្ញុំនៅពីតូចហ្នឹង ពេលដែលខ្ញុំដើរទៅអាដើមជ្រៃហ្នឹងវានៅប្រឡោះភ្លៅក៏ប៉ះនឹងដោះ អាប៉ះនឹងពោះប៉ះប៉ះនឹងពោះហើយត្រួយជ្រៃហ្នឹងវាប៉ះនឹងដោះពោះរបស់ខ្ញុំហ្នឹងគឺខ្ញុំរលឹកបានឃើញហ្នឹងនៅក្នុងរលឹកខាងដើម របស់ដើមជ្រៃហ្នឹងអញ្ចឹងក៏សត្វស្វានិងសត្វរទាគេសម្គាល់ថាអយើងដឹងបានអញ្ចឹងទៅក៏សត្វដំរីហើយនិងសត្វទទានឹងសួរទៅសត្វស្វាវិញថាតែអ្នករលឹក កាលពីមុនបានយ៉ាងម៉េចដើម្បីឲ្យយើង បាន ដឹងថាអ្នកដែលមានអាយុច្រើនមានវ័យចម្រើនអញ្ចឹងអញ្ចឹងក៏សត្វស្វានឹងប្រាប់ថា កាលពីមុនដែលខ្ញុំនៅតូចហ្នឹងខ្ញុំអង្គុយតនឹងផែនដីហើយដៃរបស់ខ្ញុំហើយនឹងត្រួយហ្នឹងខ្ញុំអាចអង្គុយទំពាត្រួយជ្រៃនឹងបានចាប់មកបរិភោគត្រួយជ្រៃនឹងបាន ចឹងក៏សត្វដំរីនិងសត្វទៅទៀតសម្គាល់ថាអស់ចឹងអាសត្វស្វាហ្នឹងបងដំរីហើយពីព្រោះសត្វស្វាហ្នឹងវាតូចហើយអង្គុយអាចបេះត្រួយជ្រៃហ្នឹងបរិភោគបានណាចឹងក៏សត្វដំរីនិងសត្វស្វាទៅសួរណែដំសត្វទៅទាវិញថាចុះអ្នករលឹកកាលពីមុនបានយ៉ាងណាដែរចឹងក៏សត្វទៅទាហ្នឹងថាកាលពីដើមឡើយនោះនៅក្នុង ហើយមកវណ្ណនៅប្រទេសប្រទេសហែមពឿននោះមានដើមជ្រៃធំមួយហើយក្នុងកាលនោះខ្ញុំបានទៅពំយកផ្លែជ្រៃហ្នឹងមកបរិភោគនៅនេះហើយហើយក្របហ្នឹងវាជ្រុះនៅហ្នឹង ដែលបន្ទោបងលិមត់ទៅអាដើមជ្រៃហ្នឹងវាដោះមកពីលិមត់របស់ខ្ញុំហ្នឹងអញ្ចឹងបានសัตว์ទាំង3ហ្នឹងក៏ដឹងថា អ្នកដែលមានវ័យចម្រើនអ្នកដែលចាស់អាយុច្រើនគឺសត្វរទាហ្នឹងហើយពីព្រោះពីមុនមកវាអត់មានដើមជ្រែកនៅកន្លែងហ្នឹងផងហើយបានមកដោយសារសត្វរទាហ្នឹងនាំពំផ្លែជ្រែកមកបរិភោគហ្នឹងហើយបន្តបងហ្នឹងទៅអាក៏ដោះមកអញ្ចឹងក៏ដឹងថាសត្វទាំង3ហ្នឹងដឹងថាមានតែសត្វរទាទេដែលមានវ័យចាស់ទាំងសត្វដំរីហើយនិងសត្វស្វាហ្នឹងក៏ មានការគោរពចំពោះសត្វទាទី ហើយនៅក្នុងអវាទនៅការក្រោមការទូលមាន របស់សត្វទាទីហ្នឹងរហូតដល់ទូលមានឲ្យរក្សាសិលទៀតឲ្យរក្សាសិលសត្វទាំងអស់ហ្នឹងហ្នឹងដែលចង់លើកឡើងថាការគោរពទៅតាមវ័យហ្នឹងហើយក៏ព្រះអង្គទ្រង់សរសើរតែបុគ្គលមាន ប្រក្តីក្នុងការគោរពចំពោះ ចាស់ព្រឹទ្ធាចារ្យជាដើមហ្នឹងគឺបានការសរសើរនៅក្នុងបច្ចុប្បន្នហ្នឹងផងហើយបើបែកកាយទម្លាយខណ្ឌឬក៏ថាស្លាប់ទៅកាន់លោកខាងមុខរមែងទៅកាន់សុគតិឋានសួគ៌ទេវលោកព្រោះតែសេចក្តីគោរពសេចក្តីគោរពហ្នឹងនឹងតកតងពីអបជាយណៈនេះបើថាតួបននៅព្រះអង្គសម្ដែងពីព្រោះសេចក្តីគោរពហ្នឹងសម្ដែងក្នុងបច្ចុប្បន្នក៏បានគិត ពយសគេឈ្មោះអានឹងបានកោសរសើរអំពីមហាជនដោយសេចក្តីគោរពនឹងហើយអំណាចនៃសេចក្តីគោរពដែលសម្ដេចជាប៉ុននឹងគឺអាចទៅការសុគតិបាន ចឹងហើយដែលដែលប្រពឡើងព្រះអង្គលើកឡើងដល់ពិខុទាំងឡាយហ្នឹងថាអំបាលសัตว์ហ្នឹងក៏តែងតែមានការគោរពតម្រំអ្នកទាំងឡាយដែលបួសណានៅក្នុងវិន័យរបស់កថាគតណា ក្នុងសាសនារបស់ថាគុណនឹងគួរតែគោរពដល់គ្នានឹងគ្នាទៅវិញទៅមកអាហ្នឹងគឺសេចក្តីគោរពចំណែកនៃសេចក្តីគោរពណាហើយចឹងនៅក្នុងចំណែកនេះខ្ញុំក្រៅគាត់ជើង លើកឡើងសាកសួរដល់គុំចាស់ចានចូលតើតកតងនឹងការគោរពពីព្រោះការគោរពនៅវាមានគោរពវាដោយកាយហើយនឹងគោរពដោយវាចា ហើយនឹងគោរពដោយចិត្តនិយាយពីគោរព3យ៉ាងទៅទៅហើយសភាពគោរពដោយកាយហ្នឹងគោរពបែបណាហើយគោរពដោយវាចាណាគោរពដោយសភាពយ៉ាងម៉េចដែលហៅថាគោរពដោយវាចា ហើយនឹងគោរពដោយចិត្តហ្នឹងគឺប្រកេនទៅគុណចាស់ក្នុងអង្គធម្មសាកឆានឹងសន្ទនា ថាអភិជាណៃឬការគោរពហ្នឹង តែពាក្យថាគោរពដោយកាយគោរពដោយសភាពយ៉ាងណាអានឹងសូមរត់មុនសូមអនុមោទនាបាទ ចៅសូមមុនបន្តទៀតទៅឬគុណចាំបានលើកឡើងសំណួរមួយទៀតទៅណាសាធុអរគុណច្រើនបញ្ចាស់ញាណសាធុបាន លើកជាបញ្ហាមកតកតើជាមួយនឹងការគោរពដោយកាយការគោរពដោយវាចានិងការគោរពដោយចិត្តណា យើងនិយាយដល់ការគោរពគោរពការសំពះការថ្វាយបង្គំក្នុងព្រះសោតលោកសំដែងក្នុងគម្ពីរអង្គតរនិកាយតិកនិបាតណាក្នុង 3ដកលេខ41ពួរទំព័រ475ហ្នឹងណាម្ដាយនៅក្នុងវន្តនីសោតណាវន្តនីសោតហ្នឹងគឺថាជាប្រសោតដែលព្រះអង្គទ្រង់សម្ដែងអំពី ការធ្វើវន្តនីហ្នឹងណាគឺថ្វាយគុំការគោរពហ្នឹងតែគោរពថ្វាយគុំហ្នឹងណាមាន3យ៉ាង 3យ៉ាងដឹងដែល មានសម្ដែងនៅក្នុងវេនតនីសោតហ្នឹងបែកដាក់លេខ41ទំព័រអឺ400ណា75ហ្នឹងទី1គឺកាយវេនតនីគឺការគោរពថ្វាយបង្គំដោយកាយទី2វិជ័យវេនតនី ការគោរពថ្វាយបង្គំដោយវាចា ទី3មโนវេមតទេការគោរពថ្វាយបង្គំដោយចិត្តណាយ៉ាងការថ្វាយបង្គំដោយកាយនេះការគោរពការថ្វាយបង្គំដោយកាយនេះគឺអឺមានធ្វើជាអញ្ជលីកម្មគឺលើដៃសំពះណា អាចលីកម្មហ្នឹងគាត់ថាលើដៃសំពះអីហ្នឹងដែលជាការគោរពតែថាយើងធ្លាប់ដឹងទូទៅដឹងទូទៅអឺពេលឃើញព្រះសង្ឃណាជួបព្រះសង្ឃមិនថានៅវត្តថានៅ តាមផ្ទះថានៅណាទេគឺថាតែងតែលើកដៃសំពះអាហ្នឹងគេថា អញ្ជលីកម្មណាអញ្ជលីអញ្ជលីណាណាអញ្ជលីហ្នឹងណាការលើកដៃសំពះណាហើយអឺសម័យកម្មហ្នឹងក៏ការលើកដៃសំពះការគោរពណាការថ្វាយបង្គំអីចឹងទៅក៏វាចូលទៅនៅក្នុងសម័យកម្ម ផងដែរបើយើងនិយាយអំពីសាមញ្ញកម្មអឺតាមបច្ចនាក្រមនៅលោកបញ្យលលោកថាគឺកិច្ចការត្រឹមត្រូវការគោរពណែដែលកបីធ្វើកបីប្រព្រឹត្តកបីបដិបត្តិជាការធ្វើដល់ប្រពៃអានឹងគឺថាសាមញ្ញកម្ម កម្មដល់ប្រពៃកម្មដល់ប្រសើរអីចឹងទៅហើយការគោរពដោយកាយទៀតនោះគឺថា មានតកតងទៅជាមួយនឹងការថ្វាយបង្គំហ្នឹងវាមាន ពីរ ប្រភេទទៀតណាពីរប្រភេទទៀតហ្នឹងដែលហៅថាថ្វាយបង្គំជាបញ្ចាំងគឺប្រសិដ្ឋាន គឺថ្វាយបង្គំប្រកបដោយអង្គ5ដែលរាប់យកក្បាលជង្គង់2រាប់យកអឺដៃ2ក្បាល1ហ្នឹងគឺថ្វាយបង្គំប្រកបដោយអង្គ5ហ្នឹងណាដែលយើងដោយច្រើន គឺមិនទៅឃើញទេតែការថ្វាយបង្គំប្រកបដោយអង្គ5ហ្នឹងគឺរបៀបអង្គុយគឺអង្គុយចងហោងចឹង គួយចងហងណាពេលដែលថ្វាយអង្គមគឺថាទៅទាំងក្បាលទាំងគួង2ដៃ2ក្បាល1ផងអានឹងបានហៅថាបញ្ចាំងកិរិយស្ថានគឺថ្វាយអង្គមប្រកបដោយអង្គ5ណាហើយការថ្វាយអង្គមគាត់អង្គ5ហ្នឹងក៏មិនមែនស្រួលទេណាទាំងបើនិយាយពីបបជាតិវិញការថ្វាយអង្គមគាត់អង្គ5ហ្នឹងបើថាអង្គណាមាន រោគរាង កាយអីស្គមស្គមស្រួលខ្វាំងគុំឯងស្រួលអង្គុយស្រួលអង្គុយស្រួលងើបតែបើថាមានរោគរាងកាយរាងធាត់តិចពិបាកអង្គុយបាទពិបាកអង្គុយអឺខ្វាំងគុំក៏ដល់អង្គ5ហ្នឹងណាហ្នឹងហើយអញ្ចឹងអឺការថ្វាយបង្គំដល់អង្គ5ហ្នឹងតើអង្គុយចောင်းហោងអង្គុយចောင်းហោងពេលដែលយើងអោនទៅ គឺថាក្បាលជង្គង់2ទៅដល់កម្រាលផង ដៃពីរផង ក្បាលមួយផងអានោះបានហៅថាបញ្ចាំងបញ្ចាំងគិប្រសិដ្ឋានប្រកបអង្គ5ហើយមួយទៀតថ្វាយបង្គំប្រកបដោយអង្គ3ការថ្វាយបង្គំប្រកបដោយអង្គ3នេះ គឺអង្គុយតល់នឹងកំរាលឬអង្គុយតល់នឹងករោកដាអីចឹងទៅណាហ្នឹងហើយអញ្ចឹងពេលដែលអនថ្វាយបង្គំទៅ គឺមានអង្គ3ទេគឺវាដៃ2ក្បាល1 ជង្គង់ពីរអត់មានតោណាជង្គង់ពីរវាជាប់នៅនឹងបាត់ហើយណាជង្គង់ពីរគឺវាជាប់នៅនឹងកម្រាលដល់ហើយអត់និយាយទេអញ្ចឹងការថ្វាយបង្គំនោះមានអង្គ3មានអង្គ5អាហ្នឹងយើងនិយាយពីការថ្វាយបង្គំព្រះរតនត្រ័យក្តីថ្វាយបង្គំអ្នកមានសិលឬក៏ថ្វាយបង្គំអ្នកណាបេតាក្តីថ្វាយបង្គំគ្រូអាចារ្យក្តីរបៀបនៃការថ្វាយបង្គំនោះគឺមានអង្គ5មានអង្គ3ណាហើយបើយើងនិយាយអំពី ក្បួនក្បួនប្រភេទអាហ្នឹងគឺយើង គិតទៅតាមនោះទៀតណាយើងគិតទៅតាមប្រភេទទៀតណាអញ្ចឹងពាក្យថាថ្វាយអង្គមដោយកាយនេះ គឺយើងនិយាយអំពីអង្គ5អង្គ3ហើយនឹងការគោរពដោយកាយគឺមានច្រើនប្រភេទមាន ច្រើនប្រភេទរហូតដល់ថារឿងគ្រាន់តែថាលើកដៃសំពះក្តីណា ហើយរបៀបការគោរពដោយការអលំតូន ដោយការអលំតូននឹងយើងឃើញកាយវិការដែលខ្លះគោរពគោរពមែនតើណាតែគោរពរហូតដល់ថា មិនហ៊ានដើរកាត់មុខអ្នកមានសិលទៀតហ៎មិនហ៊ានដើរទៀតណាតែគឺថាបើបើបើត្រូវធ្វើដំណើរកាត់មុខអ្នកមានសិលហ្នឹងគឺគឺថាដើរដល់ជើងទីបណ្ដោយគឺថា អត់ហ៊ានដើរអេរយាបត់ដើរអីអត់វាធម្មតាគឺអត់ហ៊ានទៀតសុចិត្តដើរអនអនជើងទាអញ្ចឹងក៏មានដែរណាគោរពហ្នឹងក៏ដូចយើងឃើញអឺពេលដែលទៅជួបសម្ដេចសង្ឃអីចឹងណាណាវិខោសង្ឃទៅជួបសម្ដេចសង្ឃអីចឹងគឺថាអឺ ដើរស្ងដើរជើងទាទៅវាចងាយទេហ្នឹងហើយដោយប្រជាពលរដ្ឋជួបស្ដាច់អីចឹងទេគឺថាច្បាប់គឺថាដើរជើងទាទៅវាចងាយបើហ្នឹងគឺគ្រប់គ្រប់មែនទេទៅអាហ្នឹងគឺថាគ្រប់ដោយកាយគឺគ្រប់ចិត្តណារដ្ឋធម៌ហ្នឹងទៀតណាហ្នឹងហើយវាមានច្រើនទៀតដែលយើងរៀបរាប់ទៅតកតងនឹងការ គ្រប់ដោយកាយហ្នឹងថាថាវត្តនីដោយកាយហ្នឹងកាយវត្តនីហ្នឹងណា ជាការសំដែងនៅអបច្ច័យនកម្មហ្នឹងដោយដោយចិត្តជ្រះថ្លា ដោយចិត្តជ្រះថ្លាមែនតើណាដែលចឹងបានរឿងអបច្ច័យនៈនេះបើយើងនិយាយអំពី សម័យយើងបច្ចុប្បន្ននេះ យើង លើកសម័យបច្ចុប្បន្នទៅយើងមិនបាច់លើកពីសម័យមុនទេការគោរពហ្នឹងគឺថាខ្វះចន្លោះមែនទែនបើយើងនិយាយរួមទៅគឺ យើងនិយាយតាក់ទងជាមួយការគោរពព្រះសង្ឃគឺថាខ្វះខ្វះការគោរពណាស់ដូចយើងនិយាយអំពីអឺការគោរពនៅក្នុងវត្តក្តីនៅ ក្នុងស្រុកក្តី ដោយច្រើនគឺខ្វះការគោរពណាធម្មតាការគោរពប្រសង់ពេលដែលអឺនិមន្តលោក ឆាន់អីនៅក្នុងវត្តក៏ដោយដែរពេលដែលឃើញប្រសងលោកនិមន្តចូលទៅកាន់រងរងផាត់ហ្នឹងពុទ្ធបរិស័ទគួរតែក្រកទទួលគេហៅថាអបច្ច័យៈគឺធ្វើអង្ជលីដើម្បីគោរពប្រសង់បើថាចាស់ចាស់ពិបាកហ្នឹងយើងមិននិយាយទេចាស់ចាស់គាត់ពិបាកងើបពិបាកក្រកអីចឹងអាហ្នឹងយើងមិនប្រកាន់ទេតែក្មេងៗគួរតែលើគួរតែងើបសំដែងនៅ ការគោរពចំពោះព្រះភិក្ខុសង្ឃឃើញណាហើយនិមន្តព្រះសង្ឃទៅឆាន់តាមផ្ទះទៅបន់តាមផ្ទះក៏ដោយគួរក្រោកទទួលធ្វើអបច្ច័យនកម្មគឺលើដៃសំពះឬក៏ថ្វាយអង្គមទទួលព្រះសង្ឃដែលនិមន្តទៅដល់រោងបន់ឬក៏ផ្ទះបន់ហ្នឹងខ្ញុំខ្ញុំបកកណ្ដាអាត្មាភាពលើរឿង រឿងជនជាតិគេបន្តិចមកឥឡូវយកមកនិយាយពេលដែលឃើញអស់ចាពេកអស់ចាអស់ចា ពេកត្រង់ថាការគោរពហ្នឹងគឺខ្ញុំបកការអាត្មាភាពមិនដែលជួបទៅផ្ទះខ្មែរគឺតិចណាស់យើងនិយាយពីជនជាតិខ្មែរគ្នាយើងតិចណាស់មិនថានៅស្រុកខ្មែរថានៅអូស្ត្រាលីទេគឺមានតិចមានដែរប៉ុន្តែមានតិចមិនមែនថាមិនមានសុទ្ធទេគឺមាន ពេលដែល ប្រសងនិមន្តទៅទទួលណាគឺមានមិនមែនថាអត់ទេ តែមានតិចហ្នឹងណាដូចមកនៅអូស្ត្រាលីនេះខ្ញុំណាស់ថ្មនៅអូស្ត្រាលីនេះអត់ទាន់ឃើញមានផ្ទះខ្មែរណាមួយដែលគោរពប្រសង់ដកទទួលឬក៏ចេញទទួលប្រសង់ពេលដែលលោកនិមន្តទៅដល់ផ្ទះប៉ុនហ្នឹងបើគុណចាស់ធ្លាប់ជួបមិនដឹងទេប៉ុន្តែខ្ញុំណាស់ថ្មមិនដែលជួបទេអត់មិននិយាយស្រុកខ្មែរទេនិយាយមកអូស្ត្រាលីនេះតែខ្ញុំណាស់ធ្លាប់ទៅទៅប៉ុននៅផ្ទះ ពុទ្ធបរិស័ទជនជាតិស្រីលង្កាទៀតប្លែកមែនទែនណាទៀតណាពេលដែលអឺចុះពីឡានទៅគឺគេគេជម្រាបជួបន្ទោលតាំងពីនៅចិត្តឡានណាទៀតនៅចិត្តឡានណាពេលចុះទៅចិត្តដល់មុខផ្ទះគេហ្នឹងគឺគេឈោលទទួលដល់ចិត្តចិត្តចិត្តឡានណាគេជម្រាបជួគ្នាទាំងឆ្វេងនិងស្ដាំគេទទួលហើយ ទៅដល់អាកន្លែងមុខផ្ទះអាកន្លែងដាក់តំណប់ជើងដាក់ស្បែកជើងអីហ្នឹងគឺគេមានទឹកមានទឹកមានផ្កា មានអីលៀងប្របាទប្រសងហើយមានអ្នកចាំលៀងមានអ្នកចាំយកកម៉ាជូតហើយម្ចាស់ផ្ទះម្ចាស់ផ្ទះហ្នឹងនៅខាងក្នុងហ្នឹងគឺថាអូនក្បាលដល់ដល់កំរាលទៀតអញ្ចឹងគឺអូនក្បាលដល់កំរាលទាំងសងខាងហ្នឹងហើយប្រសងក៏លោកនិមន្តទៅលើកំរាលហ្នឹងទៅអ្នកដែល ម្ចាស់ផ្ទះគេអោនគោរពគេអោនគោរពដល់ដល់កម្រាគេអោនអោនរហូតដល់ប្រសងរង្វាន់ផត់ផត់ទៅបានគេងើបវិញអញ្ចឹងបានយើងយើងឃើញការគោរពហ្នឹងគឺក្រៃលែងមែនតើណាជនជាតិស្រីលង្កាគឺណានៅអូស្ត្រាលីនេះណាហ្នឹងខ្ញុំមិនដាជួបជួបតល់ហ្មងហើយបើបើទៅវត្តស្រីលង្កាទៅទៅបនកឋិននៅវត្តស្រីលង្កាគេអត់បានធ្វើនៅវត្តទេគេធ្វើនៅហូលព្រមរើសច្រើនហ្នឹង ពេលដែលប្រសងនិមន្តទៅគឺគេទម្រាបជួរទទួលពីក្រៅហូលហើយពេលដែលមកដល់នៅមុខហូលអាកន្លែងដាក់ដប់ជើងគាត់ជើងគឺគេលាងជើងប្រសងលាងបបាត់ប្រសងហ្នឹងហើយជួបហើយត្រឹមត្រូវល្អអញ្ចឹងដែរអញ្ចឹងបានគឺឃើញជនជាតិត្រីលង្កាគឺឃើញធ្វើអញ្ចឹងប្លែកតែយើងជនជាតិខ្មែរយើងគឺអត់ដែរជួបអត់ដែរឃើញមានអញ្ចឹងទេអញ្ចឹង មានន័យថាអបច្ច័យណៈគឺការគោរពដោយកាយហ្នឹងគឺថារបៀបនឹងទាំងអស់ដោយបានរៀបរាប់មកហ្នឹងគឺសុទ្ធតែជាកាយវន្តនាហើយការគោរពដោយកាយការថ្វាយបង្គំដោយកាយអីសពគ្រប់បែបយ៉ាងហ្នឹងគឺថាល្អរបស់គាត់ណាប្របីមែនតើណាប្របីមែនតើអញ្ចឹងបើសិនជាយើងនិយាយអំពីអឺការដាក់ចុះហ្នឹងគឺថាដាក់ចុះមែនតើណាតែដាក់ចុះនៅអាជ្ញាគឺមានអ្នកហ្នឹង វាប្រកម្មតែខ្លួនឯងមាននៅឋានៈបុណ្យស័ក្តិជាអវ័យទេណាគឺគេគោរពព្រះសង្ឃគេគោរពព្រះសង្ឃគេមិនបានគិតដល់អ្នកបួសក្មេងចាស់អីជាតិសាសនាគេអត់គិតទេអត់គិតទេតែខ្ញុំណាទៅ គេមិនគិតថាអូព្រះសង្ឃកម្ពុជាព្រះសង្ឃអីណា គឺអត់គិតទេតែអត់និយាយទេហើយលុយទៅជួបគ្នាអីមានប្រសងឡាវមានប្រសងថៃ មានប្រសងខ្មែរមានប្រសងស្រីលង្កា ទៅជួបគ្នានៅ វត្តត្រីលង្កាអីចឹងគឺគេមិននិយាយពីរឿងជាតិសាសន៍ទេគឺគឺគិតគ្រប់ប្រសងណាអញ្ចឹងជាសង្ឃគារវតាគឺថាការគោរពរបស់ពួកជនជាតិត្រីលង្កាឃើញថាល្អល្អក្រៃលែងណាហើយនៅប្រទេសកម្ពុជាយើងតតែរកូលនឹងជ្រះថ្លាមួយប្រសងគេថាធ្វើបងច្រើនចាញ់ចូលវត្តរឿយរឿយដើម្បីទំនុករកប្រសងអី មានតកូលខ្លះគឺអឺគោរពបានល្អមិនប្រសងទៅគឺទទួលប្រសងពីមុខផ្ទះមកហើយមានកំរាលមានទឹកលាងជើងលាងអីជូតជើងប្រសងអីមានមួយមួយដែរមិនមែនថាអត់ទេមិនអត់ទេហ្នឹងគឺការគោរពហ្នឹងហើយបើយើងនិយាយអំពី សង្ឃកតាតេខណាទានណាទាំងគឺត្រឹមត្រូវណាស់បើយើងនិយាយពី សង្ឃកតាតេខណាទានណាការធ្វើទានចំពោះប្រសងនេះ តាមព្រះរកថាបបញ្ញសោទនីលោកបញ្យល់ថាពេលដែលនិមន្តប្រសង់ទៅដល់ផ្ទះដែលទទួលទានហ្នឹងគឺថាជួនជាម្ចាស់ទានហ្នឹងគោរពប្រសង់ហ្នឹងគឺថាក្រោកទទួលតាំងពីប្រសង់និមន្តទៅដល់និមន្តប្រសង់ចូលទៅគឺលៀងប្របាទលៀងអីមានទឹកលៀងប្របាទអីកំរាលជូតអីហ្នឹងគឺថាការគោរពចំពោះសង្ឃដើម្បីថ្វាយទានដល់ប្រសង់ហើយពេលដែលប្រសង់ ចូលទៅកាន់រោងបនឬក៏ចូលទៅកាន់កន្លែងគួងហ្នឹងមានកម្រាលត្រឹមត្រូវល្អល្អិតអីចឹងហើយប្រសងគួងហើយក៏ចូលទៅថ្វាយអង្គមអីសពគ្រប់ហ្នឹងគឺថាជាការគោរពប្រសងហើយរៀបចំចាត់ចែងទៅយធោជាជាទីហ្នឹងគឺធ្វើចំពោះប្រសងជាសង្ឃកតាទេខណៈទីហ្នឹងគឺប្រតិថាលោកបញ្យលអំពីការគោរពប្រសងហ្នឹងគឺអញ្ចឹងហ่ะ ណាអញ្ចឹងគឺជាអបច្ច័យណៈតាមផ្លូវកាយទៅគឺថាជាកាយវន្តនីការថ្វាយបង្គំតាមផ្លូវកាយហ្នឹងគឺយើងពិចារណាតាមហ្នឹងទៅណាធ្វើដោយរបៀបណាមួយក៏ជាការគោរពណាជាការគោរពពេលខ្លះយើងមិនអាចងើបឈរបាន យើងអង្គុយក៏គោរពបាន ពេលខ្លះយើងមិនអាចអង្គុយបាន យើង ដេកក៏គោរពបានតាមផ្លូវកាយហ្នឹង ហ្នឹងគឺជាការគោរពហៅថាកាយវន្តនីទៅណាហើយវិជ័យវន្តនីមនោវន្តនីអីហ្នឹងអត់តអធិប្បាយទេអធិប្បាយតែមួយប៉ុណ្ណឹងទៅហើយទុកកេនគុណចាស់ញិនឧបករណ៍គុណចាស់សវណ្ណបញ្ញោឲ្យបានចូលរួមបន្តទៀតអាត្មាលើយកនៅវន្តនីសោតបៃដកលេខ41ទំព័រ475ហ្នឹងដែលនិយាយពីការគោរពថ្វាយបង្គំ3យ៉ាងហ្នឹង ណាទី1កាយវន្តនាគឺថាថ្វាយបង្គំដោយកាយទី2វិច័យវន្តនាថ្វាយបង្គំដោយវាចាទី3មโนវន្តនាថ្វាយបង្គំដោយចិត្តចឹងអត្ថាធិប្បាយកាយវន្តនាមួយប៉ុណ្ណឹងទៅតែណាសូមបញ្ចប់ប៉ុណ្ណឹងណាសូមនៅគុណចាស់ញៀនសាណោមានអីសួរថែមទេណែអរគុណតែលើថ្ងៃមានហើយគាត់នៅចង់លើកឡើងតកតងនឹងនឹងការគោរពការដោយកាយដូច ជ្រៅចាស់ខាងណាចូលតោលើកឡើងអញ្ចឹងដូចគេនិយាយពីបុគ្គលសាមញ្ញធម្មតាដែលនៅវ័យក្មេងឬក៏ដែលអាចប្រព្រឹត្តទៅបានណាអត់ថាដូចជាការប្រព្រឹត្តជាមួយនឹងប្រសង់អីចឹងដូចយើងដូចថាយើងនិយាយថាដោយដោយភាពយើងហៅថាភាពស្និទ្ធស្នាល ដូចថាសិទ្ធិស្នាហ្នឹងមិនថាសិទ្ធិស្នាឲ្យគោរពឬក៏មិនគោរពគេថាដល់ទៅពេលមានភាពស្គាល់ចិត្តដិតស្និទ្ធស្នាលអីចឹងទៅគាត់ថាពេលដែលត្រូវប្រកេនដូចយើងហុចឲ្យដៃមួយអីចឹងគេថាយើងហុចសាមញ្ញធម្មតាដូចមិត្តសម្លាញ់គ្នាឬក៏ដូចកុហកអីចឹងជាមួយនឹងប្រសੰតែអាការហុចដោយអញ្ចឹងនេះឈ្មោះថាមិនគោរពតាមកាយដែរឬក៏អត់ អឺពាក្យតងជាមួយវិសាសៈអាហ្នឹងវាផ្សេងអំពីការគោរពណាវិសាសភាពមានន័យថាការធ្វើដោយការស្រិតស្នាលអាហ្នឹងគឺយើងមិននិយាយពីការគោរពទេណាបើយើងនិយាយពីការគោរពគឺសំដែងអឺចេញពីចិត្តបរិសុទ្ធក្នុងការធ្វើ ក្នុងការធ្វើ អាហ្នឹងគឺគេហៅថាអឺការគោរពដោយជ្រះថ្លាតែរឿងវិសាសភាពនេះគឺការស្និទ្ធស្នាលហ្នឹងគឺมันចាត់ចូលទៅនៅក្នុងអបច្ច័យនកម្មទាក់ទងដើម្បីជាបនទេណា ដោយនៅចិត្តគ្នាទៅមើលហុចសិភើឲ្យខ្ញុំមិនណានតិចមកអង្គនោះក៏លើហុចឲ្យមកអញ្ចឹងធម្មតាទៅអាហ្នឹងគឺយើងមិននិយាយពីអបច្ច័យនកម្មទេណា ចឹងគ្រាន់តែជាភាពស្និទ្ធស្នាលធ្វើដោយការស្និទ្ធស្នាលគ្នា ធ្វើដោយការរកអាន គ្នាស្និទ្ធស្នាលគ្នាទៅអាហ្នឹងគឺយើងវេញែកទៅតាមអឺពាក្យធ្វើហ្នឹងទៅណាការស្និទ្ធស្នាលគ្នានេះអឺវាមានច្រើនទៅទៀតរហូតដល់ទៅថា ការខੰយកដោយស្និទ្ធស្នាលក៏មិនជាបាបទៅទៀតមិនជាអកុសលទៀតការធ្វើដោយការស្និទ្ធស្នាលនេះដល់យើងនិយាយអឺពីតោស ទំបីតែការកាន់យកវត្ថុរបស់មិត្តភ័ក្តិអីប្រើប្រាស់អីដែលការសិក្សាក៏មិនមានទោសដែរអញ្ចឹងការធ្វើអ្វីមួយដោយការស្រិតស្នាលដោយលើកមកបាញ់បាញ់ថាហុចទឹកតែកកេនគ្នាអោយគ្នាឬក៏ធ្វើអីគ្នាអាហ្នឹងគឺมันចាត់ជាអបជាយនកម្មទេបើនិយាយអោយបើអស់សេចក្តីទៅព្រោះក្នុងពេលហ្នឹងมันបានគិតតែធ្វើបន់มันបានគិតថាគោរពដោយជ្រះថ្លា មិនបានគិតថាគោរពដោយជ្រះថ្លាអញ្ចឹងណាអញ្ចឹងបានមិនមិនចាត់ចូលជាអបច្ច័យដាក់បយៈទេណាហ្នឹងគឺសូមពឹកគេខ្នាកណាសុំសួរមួយត្រង់ចំណុចការគោរពមិនប្រកបទៅដោយអឺការគោរពនឹងដូចទីហោដូចជា យើង ពិខុតឬគាត់ចាស់បាន លើកឡើងហើយ ប្រសងខ្លះមានភាសាខ្ចីទេ ដល់ពេលការគោរពមិនបានគោរពមិនបាន ក្រោកទទួលមិនបានធ្វើបជាយណៈបំណំអញ្ជលីអីទៅកាន់ព្រះធេរៈអញ្ចឹងទៅតើទោសនោះវាវាជាទោសក្នុងក្នុងក្នុងវិន័យឬក៏ទោសអាចធ្លាក់វាអាចចូលទៅក្នុងបាបធរយ៉ាងម៉េចដែរគាត់ចាហ្នឹងត្រូវចំណុចហ្នឹងវាអាចខុសវិន័យវាអាចចូលទៅក្នុងអកុសលក្នុងក្នុង បាបធរដែរយ៉ាងម៉េច ម្ចាស់ញាណសិនណោះនៅក្នុងបើយើងនិយាយពីពិខុសង្ឃជាមួយនឹងប្រទេសអរ៉ាក់ហ្នឹងបានថាកិច្ចរបស់លោកដែលត្រូវគោរពហ្នឹងគឺអត់មាន ខ្វះការគោរពនិយាយពីរឿងខ្វះណាខ្វះការគោរពជាមួយនឹងប្រទេសរៈអញ្ចឹងជាមួយនឹងប្រទេសរៈហ្នឹងគឺត្រូវមានការគោរព ដូចបានលើកឡើងថាគោរពទាំងកាយគោរពទាំងវាចាគោរពទាំងចិត្តហើយបើកិច្ចដែលត្រូវថ្វាយបង្គំ ហើយយើងអត់ថ្វាយបង្គំអាហ្នឹងវាខ្វះការគោរពពីព្រោះដល់អំណាចនៃអកុសលឬដូចក្រំចាស់ចាំចូលដល់លើថាដោយ អំណាចនៃមាននេះដោយដោយមានសភាពរឹងឆ្អឹងណារឹងឆ្អឹងដោយអកុសលអាហ្នឹងទូអកុសលដោយ ឃើញប្រធារៈវាដោយសេចក្តីប្រមាទទៀតអញ្ចឹងគុណធម៌ថ្នាក់ការគោរពហ្នឹងវាអត់មានសម្រាប់បុគ្គលហ្នឹងហើយដែលដែលព្រះអង្គសម្ដែងថាបើមិនមានការគោរពបើសិនជាបុគ្គលហ្នឹងយើងនិយាយថាត្រឹមមកកើតជាមនុស្សចុះយើងមិននិយាយពីរឿងទោសទៅក្នុងអបាយភូមិបើថាបើបានមកកើតជាមនុស្សអានេះកើតនៅក្នុងតកូលថោកទៀត បើបើសិនជាបានកំណើតមកជាមនុស្សវិញណាគេដោយការប្រព្រឹត្តបដិបទាអញ្ចឹងរឿយរឿយនឹងបើការក្នុងតកោគឺតកោថោកទៀតអញ្ចឹងយើងយើងពិចារណាថា អាដែលតកោក្នុងតកោថោកទៀតមិនមែនមិនកម្លាំងប៉ុនដែលសម្រាប់មកពីការគោរពទេអញ្ចឹងអាតកោហ្នឹងយើងហៅថាតកោអន់ហ្នឹងយើងនិយាយថាអញ្ចឹងថាសភាពអន់គឺវាតកតងជាមួយ នឹងអកុសលហើយ វាតកតងជាមួយនឹងចិត្តបាបចិត្តមិនប្រសើរក្នុងក្នុងការសន្សំកម្មហ្នឹងអញ្ចឹងបានទៅកម្មតកូលដែលមិនប្រសើរមិនខ្ពងខ្ពស់ហ្នឹងចិត្តបាបអញ្ចឹងយើងនិយាយរឿងចិត្តអកុសលចិត្តបាប ហើយបើនិយាយពីក្នុងវិន័យអាហ្នឹងគឺលោកប្រព្រឹត្តទៅជាតោបើសិនជា ដូចចារចាស់ចារចូលដល់លើកខាងដើមថាបើអកនកៈមកគួរដល់ការថ្វាយបង្គំយើងអត់ថ្វាយបង្គំណា ណានៅក្នុងអាវាសិកៈវត្តហ្នឹងគឺបានថាយើងអាចបានបំពេញវត្តរបស់ខ្លួនឯងជាអាវាសិកៈទទួលនៅអកន្តកៈហើយបុគ្គលនឹងគួរដល់ការថ្វាយអង្គមយើងអាចថ្វាយអង្គមអាហ្នឹងខុសនៅក្នុងវត្តរបស់ខ្លួនដែលជាអាវាសិកៈភិក្ខុសំគួរក្នុងការទទួលឬថ្វាយបង្គំអកន្តកៈហ្នឹងនឹងប្រព្រឹត្តទៅជាទោសប្រព្រឹត្តទៅជាទោសសម្រាប់អាវាសិកៈភិក្ខុហ្នឹងនឹងសម្រាប់ភិក្ខុសង្ឃអញ្ចឹងបាន ដោយការចាត់ចែងចូលតើលើកឡើងថាជាមួយនឹងការគោរពនេះនៅក្នុងបើយើងនិយាយពីដោយភាពស្និទ្ធស្នាលខ្លះវាខ្វះនៅក្នុងការគោរពហើយណាដូចជាយើងនិយាយថាក្រហោះជាមួយនឹងប្រសង់អីចឹងអានឹងដោយយើងហៅថាដូចពាក្យចាស់លោកថាដល់ពេលស្គាល់គ្នាស្និទ្ធយូរទៅវាខ្វះការគោរពដោយអាភិបស្និទ្ធស្នាលហ្នឹងវាជាបច្ច័យមួយ ដែលនាំឲ្យខ្វះការគោរពបាទអញ្ចឹងដល់ទៅពេលតាពិតពេលដែលយើង មានតេយ្យធម៌មានវត្ថុដែលត្រូវប្រកេនដល់ប្រសងហ្នឹងវាត្រូវមានអបជាយណៈក្នុងពេលហ្នឹងណាអបជាយណៈអញ្ចឹងហើយដល់ទៅពេលយើងវា ខ្វះអបជាយណៈអញ្ចឹងទៅអាការឲ្យរបស់ យើង ការប្រកេនហ្នឹងវាទៅជាខ្វះការគោរពអញ្ចឹងបានមានអឺមានទៀនដែលព្រះអង្គសម្ដែងថា ឲ្យដោយមិនគោរពវារាប់ចូលនៅក្នុងការឲ្យដោយមិនគោរពហើយមិនមែនជាលក្ខណៈរបស់សពរស់មិនជាទៀនរបស់សពរស់ហើយនឹងបើយើងនិយាយពីក្នុងចំណែកទៀនអញ្ចឹងអាកាយហ្នឹងតាមពិតយើងសំគួរក្នុងការគោរពពីព្រោះបព្វជិតដូចព្រះអង្គទ្រង់ប្រកាស សម្ដែងនៅក្នុងគម្ពីរអង្គតរនិកាយដែលព្រះអង្គសម្ដែង ពីបុគ្គលបព្វជិតដែលជាអ្នកមានសិលណា ចូលទៅកាន់តកូលណាហើយបើមនុស្សនៅក្នុងតកូលហ្នឹងពេលដែលឃើញនៅបព្វជិតដែលជាអ្នកមានសិលចូលទៅកាន់តកូលហើយ ក្រោកទទួលហើយថ្វាយបង្គំហើយក្រាលលើអាសនៈប្រកេនដល់បព្វជិតដែលជាអ្នកមានសិលហ្នឹងណាព្រោះការសន្សំនៅកម្មបែបអញ្ចឹងអានឹងរមែងចូលទៅកាន់សុគតិ ហើយជួបប្រសពនៅប៉ុនដល់ប្រសើរប៉ុនដល់ដល់ច្រើនហ្នឹងគេថាឃើញបព្វជិតដែលជាអ្នកមានសិលចូលទៅកាន់តកូលហើយក្រោកទទួល ហើយថ្វាយបង្គំ ហើយឲ្យនៅអាសនៈឲ្យអាសនៈហ្នឹងគឺជួបប្រសពនៅប៉ុនដល់ប្រសើរអាហ្នឹងបានថាវាមានទូអបជាយនៈការគោរពហ្នឹងអញ្ចឹងបានដែលលើកឡើងវាតកតងថាបើសិនជាយើងមានប្រសង់ក្នុងការដែលប្រកេនទេធួយគឺសំគួរក្នុងការគោរពហើយពីព្រោះត្រូវ យើងមិននិយាយជាមួយប្រសងនឹងប្រសងយើងនិយាយថាជាមួយនឹងប្រសាក្រហោះប្រសងវាមានតកតងនឹងរឿងភាសាមិនភាសាអីយើងអាចឲ្យបានដោយសុភាពសំគូអីចឹងទៅប៉ុន្តែសម្រាប់ជាមួយនឹងប្រសងដោយគុំចាស់ចានចូលតោលើកឡើងថាពេលខ្លះទៅដោយដោយភាពស្និទ្ធស្នាលវាបាត់អាភាពគោរពនៅក្នុងពេលហ្នឹងយើងត្រូវឲ្យព្រោះតកតងនឹងតយវត្ថុដែលយើងត្រូវឲ្យទៀត ប៉ុន្តែពេលយើងខ្វះការគោរពយើងអាចការដោយកាយវាអត់គ្រប់វាអត់បងអោនទៅដោយល្អពេលខ្លះយើងហុចសាមញ្ញធម្មតាដូចទៅទៅជាប្រសងហ្នឹងវាដូចជាកុហកគ្នាឯងហើយអញ្ចឹងវាសំបីតាក់ទងជាមួយនឹងភេទក៏ជាឧត្តមភេទហើយនឹងហីនភេទដែរហើយបើតាក់ទងជាមួយ នឹងគុណក៏ខុសគ្នាទៀតបើយើងនិយាយតាក់ទងជាមួយនឹងគុណក៏ខុសគ្នា គ្នាដែរហើយនឹងគឺជាបុគ្គលដែលសំគួរដល់ការគោរពប៉ុន្តែយើងខ្វះការគោរពអាហ្នឹងវារាប់ចូលនៅក្នុងការមិនគោរពដោយកាយខ្វះអបជាយណៈទៅខ្វះបនដែលសម្រាប់អបជាយណៈអត់មានសម្រាប់បុគ្គលហ្នឹងអញ្ចឹងនៅក្នុងសេចក្តីដែលខ្ញុំចាស់ដែលលើកឡើងតាកតងនឹងជាមួយនឹងវិធេរៈបើយើងនិយាយជាមួយអកនកៈជាដើមអាហ្នឹងយើងត្រូវបដិសន្ធារៈ ដោយការក្រោកទទួលដោយការឲ្យអាសនៈអាហ្នឹងគឺជាឈ្មោះថាការគោរពប្រសិទ្ធបើយើងអត់ធ្វើកិច្ចទាំងអស់ហ្នឹងទេអាហ្នឹងគឺមិនបានប្រព្រឹត្តវត្តខ្លួនឯងជាអាវាសិកៈវត្តខ្លួនឯងហើយបើការមិនប្រព្រឹត្តវត្តអញ្ចឹងមាន ប្រព្រឹត្តទៅជាទុកសម្រាប់អាវាសិកៈភិក្ខុជាមួយនឹងអកនិកាហ្នឹងនិយាយពីតែពីរឿងអាវាសិកៈនិងអកនិកាឯងហ្នឹងនិយាយពីសំគួរក្នុងការគោរពហ្នឹងប្រកេតទៅការចាស់ប៉ុណ្ណឹងអត់លឺ កណ្ដាចៅសួរគុណចាស់ច័ន្ទយុតាវិញម្ដងត្រង់ចំណុចគុណចាស់បានលើកឡើង ដែល ការ ដែលមិនគួរគោរពប្រសង់យើងមិនគួរសគោរពដូចជាមេត្តាមេត្តាបិតាឬក៏បរិជាឬក៏អ្នកអ្នកមានអំណាចចឹងទៅយើងយើងគោរពដោយខុសឆ្គងអញ្ចឹងអាហ្នឹងអាហ្នឹងតើមានទោសដល់កម្រិតណាទេទៀត ខុសក្នុងវិន័យហើយធម្មតាបើយើងនិយាយពីតោវាគិតទៅតាមការធ្វើព្រោះធម្មតាបើយើងនិយាយពីតខົບពីខົបបើសិនជាថ្វាយបង្គំអនុប្រសម្បានត្រាប់អតុកតណាចឹងអនុប្រសម្បាននឹងជានរណាក៏ដោយជាសាមណេរ ឬក៏ជាក្រហោះហើយក្រហោះនោះឯងជានរណាក៏ដោយ មានត្រកូលជាអវ័យឬក៏មាន ជាតិសាសជាអវ័យឬក៏មានឋានៈបនស័កជាអវ័យក៏ដោយក៏ហៅថាជាអនុសម្បានអញ្ចឹងបើសិនជាបព្វជិតដូចវិខោអញ្ចឹងណាផ្នែកអង្គមអញ្ចឹងគឺត្រាប់អត្តគាត់បាទអញ្ចឹងអាបត្តិគាត់យកដឹងហើយបើសិនជាមិនសំដែងចេញអាហ្នឹងវាមានតោសមានតោស ត្រូវធ្លាក់នរកអីជាដើមចឹងទៅក៏ប៉ុន្តែបើសិនជាលោកសំដែង ចេញអាហ្នឹងគឺលោកកែកំហុសហ្នឹងទៅអាហ្នឹងរួចខ្លួនអាហ្នឹងយើងនិយាយពីវិន័យតែបើយើងនិយាយពីច្បាប់ជាផ្លូវធัวវិញខ្លាចបើមិនគោរពខ្លាចគេដាក់ទោសអញ្ញាត្រូវអញ្ញាព្រមតែការគោរពអញ្ចឹងអាហ្នឹង អឺបើយើងនិយាយពីផ្លូវធัวក៏มันមានទោសអីច្រើនអីទេណាវាមានក៏មានតិចតួចព្រោះអីព្រោះការគោរពនៅឯងគឺដូចបានបញ្ជាក់អញ្ចឹងមិនមែនជាការគោរពដោយចិត្តស្មោះត្រង់អីនោះទេគ្រាន់តែជាការបំពេញតួនាទីខ្លួនឯងខ្លាចតែប៉ុណ្ណឹងអញ្ចឹងហើយបាន ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងនៅក្នុងព្រះសូត្រពីរឿងការការថ្វាយបង្គំនោះណាការថ្វាយបង្គំញៀតអីហ្នឹងគឺมันហៅថាដោយគិតថាជាញៀតអីហ្នឹងណាมันហៅថាប្រព្រឹត្តទៅជាបន់ទេការថ្វាយបង្គំនៅគិតថាជាញៀតថ្វាយបង្គំនៅគិតថាជាបុគ្គលដែលគួរខ្លាចឬក៏ថ្វាយបង្គំនៅគិតថាជាចោបើមិនថ្វាយបង្គំវានឹងស្លាប់អញចោលអញ្ចឹងក៏ បើយើងនិយាយពីសិលក៏មិនដាច់និយាយពីទោសក៏មិនត្រូវរហូតដល់ទៅថាសំបីតែពួកនិក្រុនមកមានឋានៈបនស័កធំហើយញាតមិត្តអីគេគោរពខ្លួនឯងមិនគោរពបង្កើតក៏គោរពគេដែរទៅក៏មិនប្រព្រឹត្តទៅជាទោសដែរណាអញ្ចឹងយើងនិយាយអំពីការថ្វាយបង្គំនេះបើសិនជាថា មានចិត្តគោរពគេដោយខុស យល់ខុសថាបុគ្គលនឹងឯងគួរតែគោរពបើមិនគោរពអត់បានទេអញ្ចឹងអាហ្នឹងវាមានទោសធ្ងន់អញ្ចឹងណាបើសិនជាមានការយល់ខុសអញ្ចឹងណាណាមានការយកខុសអញ្ចឹងដូចថាឧទាហរណ៍ថាអឺមេត្តាបេតាជាអ្នកមានគុណតើអញ្ចឹងសំបីបួសក៏ត្រូវតែគោរពដែរបើមិនគោរពក៏អត់អត់ត្រូវព្រោះម៉ែឲ្យតើអាហ្នឹងបើសិនជាយល់អញ្ចឹងវាខុសវាខុសធម៌ខុសវិន័យ បើសិនជាយល់ថាម៉ែឪមានគុណព្រះពុទ្ធព្រះអង្គក៏មិនបានអោយទៅថ្វាយអង្គមដែរគ្រាន់តែអោយគោរពធម្មតាបំរើធម្មតាអីចឹងអាហ្នឹងគឺអត់អីទេតែបើថាឈានដល់ទៅថាការយល់ឃើញដោយ មិច្ឆាធិទៀតអាហ្នឹងគឺវាមានតោកម្រិតធ្ងន់ទៅទៀតណាដូចជាយល់ឃើញថាធម្មតាស្ដេចត្រូវថ្វាយអង្គមបើមិនថ្វាយអង្គមអត់បានទេព្រោះជាស្ដេចគ្រប់គ្រងផែនដីទោះបីថាពុទ្ធព្រះអង្គហាមក៏ដោយក៏ប៉ុន្តែ មិនត្រូវបើស្ដេចអីអាហ្នឹងបើសិនជាយល់ខុសអាហ្នឹងមានតបតាមយល់ខុសទៅទៀតតែបើក្រៅថ្វាយបង្គំដោយការខ្លាចទេអាហ្នឹងគឺមានតោក៏តិចតួចប្រតិការខ្លាចធម្មតាការខ្លាចគឺតោស័កចិត្តខ្លាចគេដាក់តោខ្លាចគេអីអញ្ចឹងណាអញ្ចឹងវាមានតោតិចទេมันมันច្រើនទេតែបើថានិយាយពីវិន័យគឺត្រូវតោត្រូវសំដាយចេញតែបើតាមផ្លូវធัวមានក៏តិចតួច ប្រតិការពេលខ្លាចនោះឯងទៅ ហ្នឹងគឺប្រកេនប៉ុណ្ណឹងអឺគាត់ចាកណាឃើញតាម Facebook ហ្នឹងគេបង្ហោះទៅកណាឃើញដូចឆ្កងដែរដូចជា ប្រសងលោកតបំរើមេដាដោយការលើកលើកលើក3លើកអីអញ្ចឹងហ្នឹងវាខុសឆ្គងយ៉ាងម៉េចដែរគុណចាស់ញ៉ាំសាណោណាបើយើងនិយាយពីមេដា ដោយយើងនិយាយពីរឿងប៉ះពាល់មិនគួរដល់ការប៉ះពាល់តែទៅដោយសម្គាល់ថាជាមៀតដាក៏ដោយគាត់ថានឹងវាមានទោសតិចអញ្ចឹងវាមានទោសតិចមិនមែនដោយតម្រេកតែចាប់ប៉ុណ្ណេះបើនិយាយឲ្យទៅប៉ះប្រយគឺអត់គួរមកអត់ត្រូវប៉ះអត់ត្រូវប៉ះវាព្រោះក្នុងកិច្ចបំរើដោយកម្មចាស់ចន្ទជោតោលើកឡើងអញ្ចឹងថាបើឪពុកនឹងយើងអាច សម្រាប់បានឬក៏ថាប៉ះពាល់យើងនិយាយថារហូតដល់ថាដោះក្អែដោះអីឲ្យក៏បានដែរជាឪពុកណាជាឪពុកអាហ្នឹងពីព្រោះឪពុកហ្នឹងវិខុអាចចាប់ពាល់ត្រូវអីបានអញ្ចឹងទៅប៉ុន្តែសម្រាប់ណាមេត្តាគឺក្នុងវិន័យសម្រាប់សង្ឃគឺមិនត្រូវប៉ះពាល់ដល់កាយมันអាចប៉ះពាល់បានទេកាលណាប៉ះពាល់ពុទ្ធតីជាទោស ដើម្បីឋានៈជាមេត្តារវិព្រោះព្រះអង្គហាមមេត្តុក្រៀមមេត្តុក្រៀមហ្នឹងក៏រាប់ទាំងមេត្តាដែរមិនមែនថាមេត្តុក្រៀមហ្នឹងមេត្តាហ្នឹងមិនមែនជាមេត្តាក្រៀមទេឲ្យទីជាស្ត្រីប៉ុន្តែបើយើងកិច្ចបំរើត្រឹមបើថាដងទឹកឲ្យ លើកទឹកជូនកត់អីបានហើយអានឹងគឺធ្វើកិច្ចអញ្ចឹងអីបានក្នុង ឬក៏យើងទៅដងទឹកទុកឲ្យគាត់អីងូតអីចឹងទៅអានឹងបានកិច្ចបំរើរៀងរៀងថាដងទឹកគឺថាពិខុត្រូវដងត្រូវយួរទឹកអីមកទុកឲ្យម្ដាយអីចឹងទៅក៏យើងនិយាយថាដែលសំគួរយើងអាចនៅក្នុងសម័យបច្ចុប្បន្ននេះយើងដាំទឹកដោយទឹកក្តៅប្រើនឹងម៉ាស៊ីនអីចឹងប្រើនឹងភ្លើងអីចឹងដល់ខ្សែភ្លើងដាំអីទឹកសពគ្រប់បាកាយរៀបចំទុកឲ្យគាត់អីចឹងទៅបានប៉ុន្តែពេលទៅដុសក្អៅដោយឪពុកដែរដោយញោមប្រុសដែរគឺមិនបានទេសម្រាប់ ពីខុអ្នកបោះតែទៅប៉ះពាល់ណាហ្នឹងក្នុងក្នុងថាចុះបើចៃដនអីយើងថាអត់មានដំណើរបំរើសោះពេលហ្នឹងមានតែប្រសងហើយនឹងមេដាយើងគិតធ្វើម៉េចទេអានេះអានេះញ៉ាំសាំយើងធ្វើធ្វើទៅប៉ុន្តែគាត់ថាឲ្យគេចផុតពីតោះគឺមិនបានទេណាបើតើតើមានតោះចឹងហើយបាន លោកសំដែងរហូតដល់ នៅក្នុងពីនៃលោកសំដែងពីអឺមេដាលងទឹកពីកស្ត្រីលងទឹកហ្នឹងអឺមិនឲ្យយកដៃចាប់ផ្ដាល់បានទេហើយសំបីតែបោះខ្សែទៅហ្នឹងបោះទៅបានប៉ុន្តែมันអាចប្រាប់ថាឲ្យចាប់ខ្សែហ្នឹងមកទេប៉ុន្តែយើងបោះខ្សែទៅហើយបើសិនជា ស្ត្រីឬក៏មេដានឹងចាប់ខ្សែហើយពិធនឹងអាចទាញខ្សែនឹងមកបានប៉ុន្តែมันមានណាថាត្រូវថាបោះខ្សែទៅចាប់ខ្សែចាប់ខ្សែគឺបានទេក្នុងនេះហ្នឹងគឺឬក៏ដល់លុបហែលទៅចិត្តទេបើសិនជាស្ត្រីឬក៏ម្ដាយនឹង តោងជីវរឬក៏តោងកលុកលុកហែលមកគៀនមកដាក់ដល់ច្រាំងចឹងបានប៉ុន្តែมันអាចប្រាប់ថាបើហែលទៅកុំឲ្យចាប់ឬក៏ឲ្យប្រាប់ថាតោងថ្មមកឬក៏តោងដៃថ្មមកគឺអត់បានអត់ប្រើ ត្រូវប្រើពាក្យអញ្ចឹងអាហ្នឹងនៅក្នុងអត្តកថាលោកមានពយល់ក្នុងលក្ខណៈអញ្ចឹងក្នុងចំណែកនៃវិន័យអាហ្នឹងយើងសិក្សាពីព្រោះជាវិន័យបញ្ញត្តិរបស់ពុទ្ធអាហ្នឹងយើងត្រូវសិក្សាក្នុងថាតែបើថាបើយើងអត់មានបើយើងត្រូវធ្វើអាហ្នឹងធ្វើទៅប៉ុន្តែដូចថាទោសហ្នឹងយើងអាចសម្ដែងបានព្រោះថាវាចើមែនទេព្រោះថាដឹងតែថាហ្នឹងវាជាទោសប៉ុន្តែធ្វើហើយយើងសម្ដែងទោសហ្នឹងចេញថាទុកធ្វើទៅអាហ្នឹងវាផុតចាកពីទោសហ្នឹងបានអូខេ គាត់ចាស់ចាំចូលតើមានអីថែមអីសល់ម៉ោងហ្នឹងហើយអរគុណច្រើនយើងសន្ទនាទៅវាចម្រើនដែរណាហើយអ្នកស្ដាប់ក៏បើមានចងល់អីក៏សាកសួរទៅព្រោះអីរឿងព្រះវិន័យគឺវិន័យប្រសពគឺប្រសពអភិធម្មអភិធម្មហើយ រឿងមើលឃើញសមគឺជារឿងឃើញសមមើលឃើញមិនសមជារឿងមើលឃើញមិនសមអាហ្នឹងយើងអឺយើងបែកចែកតាមហ្នឹងព្រោះពេលខ្លះអឺសម្រាប់ក្រហោះគាត់មិនបានយល់មិនបានចេះដឹងនៅធម៌វិន័យរបស់បព្វជិតទេពេលខ្លះសំបីតែឃើញបព្វជិតធ្វើខុសក៏នៅតែសរសើរប្រុសគិតថាត្រូវ ពេលខ្លះឃើញបបជិតធ្វើត្រូវហើយក៏បែរជារិះគន់វិញ គឺថាខុសក៏មានដែរណាអញ្ចឹងតកតងទៅជាមួយនឹងមេត្តានេះ បើយើងនិយាយតាមវិន័យសម្រាប់តកតងទៅជាមួយ នឹងបបជិតហ្នឹងមេត្តាគឺមានពីរចំណុចណាមានពីរចំណុចចំណុចទី1តកតងទៅជាមួយនឹង វិន័យដែលព្រះអង្គទ្រង់សម្ដែងពីប្រភេទនៃសិក្ខាបទសង្ឃាពិសេសហើយមួយទៀតតាកតង ទៅ ជាមួយនឹងវត្ថុនៃអបត្តកត មានន័យថាតាកតងទៅជាមួយនឹងសិក្ខាបទសង្ឃាពិសេសដែលនិយាយអំពីពិខុមានតម្រេចចាប់ពើនៅកាយស្ត្រី ដែលត្រូវអបត្តសង្ឃាពិសេសហ្នឹង តែខ្ញុំណែមិនបកស្រាយវែងឆ្ងាយទេត្រង់ចំណុចហ្នឹងគ្រាន់តែលើកមកថាភិក្ខុដែលចាប់ពលនៅកាយរបស់មេដាដោយសម្គាល់ថាជាមេដាអាហ្នឹងគឺត្រាប់អត់ទុគាត់ណាត្រាប់អត់ទុគាត់អាហ្នឹងដោយថាសម្គាល់ថាគាត់ជាមេដាពេលដែលចាប់ពលទៅត្រាប់អត់ទុគាត់ហ្នឹងយើងនិយាយពីវិន័យហើយមួយទៀត មេត្តាហ្នឹងក៏ជាមេត្តាក្រៀមហើយមេត្តាក្រៀមវាចូលនៅក្នុងវត្ថុអនាមាសទៀតវត្ថុអនាមាសគឺមានច្រើនពាក្យថាវត្ថុអនាមាសមានន័យថាមិនគួរពលត្រូវទេមិនគួរចាប់ពលទេអញ្ចឹងមេត្តាក្រៀមក៏ចូលនៅក្នុងវត្ថុអនាមាសនោះដែរអញ្ចឹងណាណាអញ្ចឹងកាលណាបើចាប់ ហ្នឹងគឺឬក៏ពលត្រូវគឺ ត្រាប់អត្តគាត់អាហ្នឹងបើយើងនិយាយអំពីវិន័យហើយសំណួរដែលសួរថាចុះបើគិតតែរឿងវិន័យគិតតែខុសវិន័យចុះមិនអោយពិខុហ្នឹងមើលថែរក្សាម្ដាយទេឬបើគ្មាន អ្នកណាមើលថែរក្សាហើយចុះមិនក៏មិនគិត ពីគុណរបស់ម្ដាយផងចឹងហើយបាទខ្ញុំបានលើកអំបញ្ញឲ្យថា យើងនិយាយពីច្បាប់វិន័យគឺវិន័យយើងនិយាយពីប្រសពគឺប្រសពនិយាយពីអវិធម្មគឺអវិធម្មយើងត្រូវបែងចែកព្រោះរឿងការដឹងគុណការតបគុណជារឿងត្រឹមត្រូវហើយរបស់កូនប្រុសស្រី ដែលធ្វើ ចំពោះមេត្តាឬក៏បៃតាតែដែលយើងលើកថាបើបំរើមេត្តាផ្ទាល់នេះងូតទឹកដោះក្អែលអីសពគ្រប់បែបយ៉ាងណា ពេលមេត្តាបន្ទោបងអុចារៈឧបស្សសាវៈបន្ បំរើសពគ្រប់បែបយ៉ាង រហូតដល់យើងឃើញរូបភាពហ្នឹងគឺដល់ច្រើនគឺរូបភាពចេញពីប្រទេសថៃទេដែលគេថតការធ្លាប់ឃើញប្រហោះពីមុននោះណាអញ្ចឹងយើងនិយាយពីវិន័យគឺយើងនិយាយពីទោសទោះបីថាมันនិយាយពីអាបត្តិសិក្ខាបទសង្កេតថាក៏តេតោជាមួយនឹងវត្ថុអនាមាសដែរហ្នឹងយើងនិយាយពីវិន័យគឺมันរួចទោសទេ តែបើលោកมันអាចជៀសផុតទេក៏លោកបំរើទៅដើម្បី ជាកិច្ចតបគុណរបស់លោកហើយលោកដឹងថាខ្លួនឯងមានទោសតិចតួចក៏លោកសំដែងចេញទៅកុំឲ្យដល់ប្រមាថកុំឲ្យដល់ប្រមាថអាហ្នឹងការប្រមាថអាហ្នឹងមានទោសធ្ងន់តែបើថាមិនប្រមាថទេលោកធ្វើដើម្បីតបគុណហើយចាំសំដែងទោសនឹងចេញទៅអាហ្នឹងគឺលោករួចខ្លួនទៅណាតែបើថាអឺអត់មានត្រូវទោសទេព្រមមេដាបង្កើតរបស់ខ្លួនឯងហើយកូនផ្សេងផ្សេងក៏មិនមាន ហើយមានតែម៉ែមួយកូនមួយអញ្ចឹងបើសិនជាមិនបំរើបើសិនជាមិនងូតទឹកដោះក្អែលអោយបើសិនជាមិនជួតអាចជួតនំអោយចឹងបានណាមកមកមើលមិនក៏ថាមានតោសអានេះយើងនិយាយពីធัวគឺអត់មានតោសមែនតែវិន័យគឺវាមានតោសណាអញ្ចឹងបើយើងត្រូវបែងចែកអំពីតួសិលតកតមួយសិក្ខាបទហើយនឹងតួធัวតកតជាមួយនឹងបនហ្នឹងគឺយើងត្រូវបែងចែកឲ្យពីគ្នា ណាមិនហាមមិនហាមថាអឺបើអញ្ចឹងមិនបាច់ធ្វើទេអញ្ចឹងបើមិនបាច់ធ្វើនរណាអ្នកបំរើអញ្ចឹងវាលោកលេខចាត់ទៅខាងបាត់ទៅវិញទៅលេខចាត់ខាងបាត់តែបើថាលោកមិនលេខចាត់ទៅខាងបាត់ទេលោកព្រមធ្វើអញ្ចឹងក៏លោកធ្វើទៅតែលោកធ្វើហើយក៏លោកសំដែងទោសចេញទៅអាហ្នឹងគឺវិជ្ខ្លួនទៅអត់អីទេណាហ្នឹងគឺចូលរួមហ្នឹងណាអរគុណទាំងពេលវេលាក៏ល្មមសមគួរហើយហើយ តែថ្ងៃនេះគឺជាសប្តាហ៍ទី3នៃការសន្ទនា ប្រធរក្នុង ប្រធានបទអបជាយនៈធរហ្នឹងអបជាយនៈមយៈហ្នឹងបនសម្ដេចដោយការគោរពអរនឹងតូនហ្នឹងបានដល់សប្តាហ៍ទី3ហើយអញ្ចឹងនាទីចុងក្រោយក៏សូមទុកឱកាសឲ្យញោមអឺណេតអឺណេតណេតមក net mom net mom ចប់ទេណាប្រធានបទហ្នឹងនៅទៀត net mom មិនតាន់ចប់ទេនៅថតនៅបន្តទៀតទៀតនៅថែមសប្តាហ៍ក្រោយនោះបាទការគោរពអីក៏ទៅនិយាយបានទៅកាយមួយ នៅវាចានៅនៅនៅនៅច្រើនទៀតមិនតាន់ចប់ទេឥឡូវបកគោលទូនាទីឲ្យញោម net mom ដើម្បីបន្តការសរសើរនៅធម្មកថាសម្ដែងធម៌ទេសនាថ្ងៃនេះអញ្ចឹងសូមញោមស្វាគមន៍តិចមើលជំរាបសួរដល់ប្រិយមិត្តម្ដងទៀតដើម្បីបញ្ចប់ កម្មវិធីយើងខ្ញុំករណាសូមថ្វាយបង្គំព្រះថេរាថេរៈគ្រប់ព្រះអង្គសរសើរយកហ្មងណាព្រះអង្គអញ្ចឹងបាទសរសើរយកបាទសូមទោសព្រះអង្គអរអីទេសាធុសាធុព្រះកាំងរណា ងផងទេសនាផ្លាក្រៃបានស្ដាប់បានយល់ព្រះថ្លៃយកមកកែខៃ ណៃគេវិតព្រះផពីរុងរុងប្រាប់ច្បាំងព្រះថភ្លឺណាស់យ៉ាងងងឹត ចាត់អង្វជាមេរូបមរិទ្ធអបរំជីវិតកិតត្រឹមត្រូវរំមានព្រះ ំដល់ចិត្តរស់ដោយសច្ចរិតអត់លងងខ្លៅរូបស្គាល់ធម្មសច្ចចឹងជ្រៅ là nhóp nhỏ chi vịt lô cây lấy miên tục lộp hẹn lối lục មុខលោកធមានទុកសំកប់សុកត្រេកអបានស្ដាប់ព្រះធម៌ក៏យល់ ត្រូវសូមអនុមោទនីសាធុសាធុអរគុណណាស់ចំពោះញោមណេតមុំដែលបានឱកាសបានមកចូលរួម ក្នុងការរដ្ឋធាធរទេសនាអឺផ្ដើមហើយនឹងបញ្ចប់សេចក្តីចឹងខ្ញុំណាសូមអរគុណដល់គុណចាស់ទាំងពីរព្រះអង្គដែលបាន ចូល ក្នុងកិច្ចសន្ទនាប្រចាំថ្ងៃសប្តាហ៍នេះបានទទួល សម្រាប់មគ្គផលកុសលផលបុណ្យដល់គុណចាស់បានអឺដល់នៅជាបច្ច័យផុតដល់រួចផុតចាត់ទុកនៅក្នុងហែអនាគតនឹងបានសម្រេចមគ្គផលកុសល ដល់ទីព្រមសុខពលគឺព្រះនិព្វានជាទីជាទីបញ្ចប់ដោយសេចក្តីប្រាថ្នាណាសូមសេចក្តីភ័យគុំលានិងសូមបណ្ដានពលលាបាទ